ប៉ុន្តែបងឯងគិតថាវាល្អអត់ដែលធ្វើតាមតា trend មួយមុខគាត់អឺបើសិនជាបងផ្ទាល់ណាបាទបងបោកសំបានកំណត់បងឯងបងបោកសំហ្មងបោកជាមួយ trend ទី1ទី2ទៀតបោកនឹងចំណងចំណូលចិត្តយើងដូចគ្នាយ៉ាយើងធ្វើចឹងបានអត់យើងឆ្លាញ់ចឹងអត់ព្រោះយើងធ្វើចឹងបើសិនយើងអត់ឆ្លាញ់ទោះជា trend ក៏បងលេងទៅមុខមួយដែរហើយស្នេហាយើងមិនចេះទៅរើបានទេឧទាហរណ៍ឥឡូវយើងរើវឹមពឹបស្អែកបាយគ្នាអាយ៉ា ให้ยังไง public sorry ดิ public and then p ิ o พอ e ไปแคลอุตีราเล้วทางใส่ก่อนเนี่ยส่งใบยืนเออไอเกียได้ทางนี้กี่ชกกี่ชอตแต่พอพอเออจ้าแต่พองว้าดิฟรีนะจ้าวานะ something like t h ยงใหญ่แมนยงใหญ่แมนเ Hey สงสารกรรมการวันเทคท talk w i t บนเลง ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទប៊ុនលេងជា YouTuber ក៏ជាពិធីករនៅក្នុង podcast នេះផងដែរហើយខ្ញុំនឹងធ្វើការសន្ទនាជាមួយនឹង creator artist CEO និងអ្នកដែលមានគំនិតច្នៃប្រឌិតនិងវាគ្មិនជាច្រើនទៀតដែលនឹងនាំយករឿងរ៉ាវល្អៗមកចែកជូនអ្នកទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថា podcast នេះនឹងធ្វើឲ្យជីវិតរបស់អ្នកទាំងអស់គ្នាកាន់តែស្រស់បំព្រង អូខេសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ One Tech Talk with Bodley នៅក្នុងសប្តាហ៍ថ្មីហើយនៅក្នុងសប្តាហ៍នេះយើងមានភាវកិត្តិយសថ្មីរបស់យើងដែលគាត់ជាប្រុសស្អាតគាត់ក៏បង្កើតវីដេអូនៅលើ YouTube ច្រើនដែរភាច្រើនគឺ entertain លក្ខណៈសើចសប្បាយរីករាយហើយគាត់ដាំថ្មិញដែកផងដែលធ្វើឲ្យសីសីភាកច្រើនគឺលងស្នេហ៍ទៅលើគាត់ដោយសារតែថ្មិញដែកក៏ដូចជា style លេងរបស់គាត់ ចឹងយ៉ាហើយនៅក្នុង channel YouTube របស់គាត់ចិត្តបានកន្លះលានអីត្រូវទេចិត្តបានកន្លះលានហើយលើកន្លះលានហើយបាទអូកប់សេរីតែម្ដងអឺចឹងយើងកុំឲ្យខាត់ពីយូរយើងជួបជាមួយនឹងសៀលីមីនហូប្រូសាតាំងតាំងតាំងតាំងតាំងអូខេជំរាបសួរទាំងអស់គ្នាខ្ញុំបាទសៀហើយវាប្លែកត្រង់រដងយើងវាមិនដែរកាន់មីក្រូឥឡូវមកកាន់ដូចឈៀងក្រៅយេអូខេឥឡូវហ្នឹងហើយបងសៀសុខសប្បាយមកយ៉ាងហ្នឹងហើយចង់និយាយថា COVID ខូអីចឹងមិនដែរមានអីមករស់ មួយរួមួយរួអូខេអូខេហើយចោះស្នេហាអីមានអីឥឡូវអត់ទេបង single single វិញហើយខ្លាចវាបាក់នឹងស្នេហាហ្នឹងអូមែនបាក់នឹងស្នេហាមែនអូជឿអត់ឥឡូវជឿអត់អ្នកទាំងអស់គ្នាជឿអត់គួរជឿអត់ជឿជឿជឿអូខេអឺហ្នឹងហើយអញ្ចឹងថ្ងៃហ្នឹងយើងនឹងនិយាយពីរឿងបងសៀកថាហេតុអីពេលដំបូងបងឯងចាប់ដើមនឹងមកយ៉ាងណាយ៉ាងណាអញ្ចឹងណាអញ្ចឹងចង់ដឹងដែរថាពេលដំបូងមិនបានឃើញធ្វើ YouTube អឺដំបូងចាប់ផ្ដើមធ្វើ YouTube ហ្នឹងយើងមើលតាមគេខាងក្រៅមិនគេតាមប៉ិននៅក្នុងស្រុកយើងទេតែគេរក MMO Make Money Online លើ YouTube អូខេ and then បងក៏ឃើញទៅក៏ចាប់អារម្មណ៍ថាយ៉ាប៉ែធ្វើស្រួលមែនធ្វើស្រួលគេធ្វើតាមគេធ្វើទៅក៏ប៉ុន្តែយើងវាអត់ជោគជ័យទេហ្នឹងហើយយើងអត់ជោគជ័យទៅលើវិស័យហ្នឹងហើយពេលជប់សំខាន់តិចពេលដំបូងហ្មងធ្វើវីដេអូលក្ខណៈមិនអឺយកវីដេអូគេមកផុស យកយកវីដេអូគេហើយយើង re-edit យើង edit ឡើងវិញអីចឹងណាដើម្បីយកមកផុសដើម្បី make sure ថាយើងអាចរកលុយពីវីដេអូហ្នឹងបានហ្នឹងហើយហ្នឹងហើយហើយពេលហ្នឹងគេមានទាំង website គេមានទាំង YouTube ក៏ប៉ុន្តែយើងអត់ទៅខាង website យើងទៅតាម YouTube ទេអូខេហើយចុះការដំបងបង្កើត YouTube channel ដំបង ឆ្នាំ2000ប៉ុន្មានហើយអាណាអាទាំង MMO ហើយឥឡូវហ្នឹងហើយទាំងនិយាយយើងនិយាយ MMO និយាយ MMO 2020ហ្នឹងហើយបងខ្ញុំចប់មួយឆ្នាំ វាចូលចាប់ពី12មែនឆ្នាំឯ2016អូខេ2016អូខេ2016ចឹងប្រឡូកចាប់ដើមប្រឡូក MMO មុនតែពេលណាបានបង្កើត Sea Vlogger ឡើងអេ MMO ហ្នឹងមុនក្នុងឆ្នាំ MMO 2015អូខេចាប់ដើមបង្កើត Channel Sea Vlogger ហ្នឹងគឺដូចជា2016ដំបូងឈ្មោះ Sea Vlogger ចឹងហ្មងយេ Sea Vlogger មក Sea Vlogger ពីដំបូងហ្មងធម្មជាតិអូខេចោះ Sea Gaming ហ៎ដោយសារតើតាមក្រោយទៀត អត់ហ្នឹងហើយដោយសារតែបងសៀកគាត់មាន channel 2អ្នកនរគ្នាគឺសៀក gaming មួយសៀក vlogger មួយស្វ័យតែ page គាត់ក៏អញ្ចឹងដែរមានសៀក gaming ក៏ដូចជាសៀក vlogger តិចទៀតមានសៀកញ៉ែមួយទៀតហេរៀនញ៉ែផ្លូវយើងរកលុយផ្លូវហ្នឹងហើយនិយាយទៅគឺថាគាត់អឺខោចំណូលគាត់ គឺច្រើនមែនតើបើតាមខ្ញុំដឹងអ่าស្អីតែអូនណាមករួមរួម អូខេហើយចង់ខ្ញុំចង់ដឹងទៀតថាពេលដំបូងមិនបានបង្កើតសៀក vlogger ឡើងមកការដែលធ្វើ vlog ដំបូងធ្វើវីដេអូលក្ខណៈមិនហើយណាគេអ្នក inspire អញ្ចឹងអឺ inspire ពីបង ZK ZK vlog ហ្នឹងហើយអឺពេលហ្នឹងបងម៉ែនមើលវីដេអូគាត់ទៅ Vietnam Daily Observation ណាអូប្រហែល10ថ្ងៃអីអាហ្នឹងមើលគិតទៅពេលដែលបងចាប់បានធ្វើ YouTube 2016ហ្នឹងអូខេ2016ដល់ពេលហើយយើងមើលគាត់ទៅក៏យើងធ្វើយើងក៏ចាប់ផ្ដើមនិយាយគាត់ inspire យើងហ្មងហើយយើងក៏វឹក ទៅដល់ពឹបសូមមកទិញ GoPro មួយដើម្បីធ្វើចាប់ដើមធ្វើវីដេអូហើយពេលហ្នឹងបុនលេងឯងដូចជា net idol ទេពេលហ្នឹងឯងបើតាមមកចាំនៅទេទៅចាំ17មិន net idol I don't know តែដឹងប្រហែលប្រហែលហ្នឹងតាដល់ពេលហើយអឺនិយាយទៅបុនលេសរ idol នោះហឹកហ្នឹងបងមេកាម៉ាញឯណា អីគេស្អីគេខ្លះទេពេលហ្នឹង net idol មកតាមណែនជាផ្សាយ behind the scene បង mega man អូមើលគ្មានតលាក់ទេមើលជាតិមែនយ៉ាងណាពេលហ្នឹងជាតិហ្មងចាំមិនកាលនោះអត់ចូល Cambodia net idol ចាំពេលហ្នឹងបងមាន well known អីបងតំតែ star ហ្នឹងខ្ញុំកាលនោះក៏ខ្ញុំក៏តំតែ star ដែរពេលហ្នឹង online credit online ខ្ពស់ហើយ online មានតាំងពីដើមមកស្រាប់ហើយគេស្គាល់ online ច្រើនពេលហ្នឹងដោយសារខ្ញុំចាប់ដើមធ្វើវីដេអូដំបូងខ្ញុំធ្វើមួយបងស៊ុនកានិកា ធ្វើអាវីដេអូ Facebook ខ្លីៗហ្នឹងហើយហ្នឹងហើយចឹងទៅបាននេះអូខេឥឡូវបកចូលទៅរឿងថ្ងៃវិញចុះពេលដែលចាប់ដើមធ្វើដំបងមានអារម្មណ៍មិនដែរការនោះប្រើទៅ GoPro មួយឬក៏អីគេខ្លះ GoPro ពេលហ្នឹងយើងអត់មានលុយទេហ្នឹងហើយយើងនិយាយទៅមកម៉ានពេលនេះវាវា take time ច្រើនមែនតើពេលហ្នឹងយើងមានតាមានលិចមានលិចយើងវាអូខេអឺពេលហ្នឹងមាន GoPro មួយយើងចាប់ដើមធ្វើហើយអូ GoPro ហ្នឹងតាមពិតបងសុំម៉ាក់ទិញក្រោយទេបើតាមបងចាំពេលដំបងធ្វើទូរស័ព្ទទេអាហាទូរស័ព្ទ មកថតយកហ្មងហ្នឹងហើយអាមើលវីដេអូដំបងដំបងទៅឃើញការទូរស័ព្ទថតរួចបានចាប់ដើមអាប់ក្រេតទៅ GoPro ធ្វើអាន3 4វីដេអូសម្រាប់ទៅ GoPro ហើយតែតែចាំបានអត់ថាពេលដំបងធ្វើវីដេអូគេវីដេអូដំបងផុតអឺអឺពួកម៉ាក់មកខ្ចីលុយវាហ្នឹងចុយស្អីគេថតរឿងពូម៉ាក់មកខ្ចីលុយថតយកមកអាវ៉ៅពូម៉ាក់មកខ្ចីលុយហើយបងវាអត់ដឹងធ្វើ content ពីអីយល់អូកាលនោះពេលអញ្ចឹងយើងទៅអញ្ចឹងប្រហើយអូកាលនោះមកថាយើងថតជាសំដែងរឿងដែរត្រូវអត់អត់សំដែងអាមកប្រាំមកខ្ចីលុយហ្មង សួស្ដីអ្នកនរគ្នាយើងថ្ងៃនេះយើងធ្វើវីដេអូថ្មីអញ្ចឹងតែ something like that ហើយទឹកសម្លេងយើងបែបអញ្ចឹងហ្មងលក្ខណៈយើងរៀងអៀនអៀនកាមេរ៉ាយកសូវហ៊ាននិយាយច្រើនស្ដីអ្នកនរគ្នាជួយមើលវីដេអូថ្មីអ្នកនរគ្នាអូខេឥឡូវនិយាយពីរឿងអៀនកាមេរ៉ាអញ្ចឹងថតប្រហែលវីដេអូបានឡើងអៀនកាមេរ៉ាអូច្រើនណាស់ណាស់រាប់ឆ្នាំមិនធម្មតាសម្រាប់ឥឡូវនៅអៀនដែរនៅអៀនតែត្រឡប់បងចា នៅពេលដែលបងមុនចាប់ដើមបងអៀនតែដល់ពេលចាប់បងចាប់ដើមចូលឯងក្រៅមិនសិនឯងលេងអៀនហ្នឹងហើយដូចគ្នាដូចគ្នា like វាវាឆេះហ្មងយេយេយេអាពេលដំបងពេលជាសម្ភារពេលជាជាពិសេសជាពិសេសពេលដើរសម្ភារគេថាអាលក្ខណៈពេលគេហ្នឹងអូអាពេលដល់កន្លែងហ្នឹងអីមើលអឺបានតាមអ្នកវិញហើយសុបាយចិត្តដែរជាពិសេសឃើញស្រីស្អាតអេហ្នឹងហើយហ្នឹងហើយអូខេចង់អឺចង់នឹងថាពេលពេលដំបងពេលដំបងហ្មង ហេតុអីបានធ្វើ YouTube នឹងឡើងអាពេលមុននឹងធ្វើ MF បន្ទាប់ពីចូលមកសៀក vlogger វិញណាយល់អត់ពេលពេលដែលយើងចាប់ដើមធ្វើវីដេអូដំបូងធ្វើសៀក vlogger ដំបូងហ្មងតើហេតុអីបន្ទាប់ពីបងបង CK inspire ហើយតើហេតុអីបានយើងចង់ធ្វើធ្វើវាឡើងនិយាយទៅចែចិត្តចិត្តគំនិតហេតុអីបានគិតថាចង់ធ្វើវីដេអូចង់ធ្វើវាឡើងហ្នឹងដោយសារតែបងបងចង់ធ្វើ adventure vlog ដូចគាត់ហើយយើងមានទៅណាដល់ពេលហើយយើងមានបាយទៅគាត់ណាគាត់ដើរព្រៃគាត់ដើរហើយពេលហ្នឹងគាត់ឯករាជ្យយល់អត់គាត់ independent អត់ដូចយើងយើងនៅក្រោមការគ្រប់គ្រងផងណាព្យាបាលហើយបើចង់ឲ្យយើងទៅជិះម៉ូតូអីទៅអញ្ចឹងដូចគាត់មិនកើតប៉ុន្តែវាជាក្តីសម័យមួយរបស់យើងយើងចង់ទៅអញ្ចឹងតែពេលចុងក្រោយមានទៅចឹងណាឥឡូវមកចឹងហ្នឹងមកចឹងវិញខ្លះជាវាបែកវាបែកតាមតាម talent ផងមនុស្សត្រូវត្រូវត្រូវតែពេលយើងគាត់ inspire យើង inspire យើងមែនឲ្យយើងចង់ចឹងមែនក៏ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមធ្វើ យើងចាប់ផ្ដើមយល់ដឹងយើងចាប់ផ្ដើមអភិវឌ្ឍជាមួយនឹងវាយើងនឹងរកឃើញអ្វីដែលជាមួយនឹង talent របស់យើងមានអីអញ្ចឹងយើងទៅអ្វីដែលជាយើងចូលចិត្តវិញយល់បាទបាទដូចដូចដូចអ្នកទាំងអស់គ្នាដំបងក៏ខ្ញុំនឹកឃើញធ្វើ vlog ដែរយូរយូរទៅឥឡូវមកចេញបាយចង់ធ្វើ podcast វិញម្ដងហ្នឹងហើយល្អល្អហ្នឹងហើយឥឡូវយើងសួរវិញថាការពីដំបងម៉ាក់ប៉ាមកសៀកមានចំទាស់ហើយមើលទៅអត់ចំទាស់ទេតែគាត់អត់សុបាយចិត្តមកចឹងវាជាចាំមើលចេះពេលដែលដំបង MO ហ្នឹងបងបើកលុយបាន70រៀល 9ម៉ោងហើយ YouTube គេដែរមានប្រព័ន្ធណាបើកបាន70ហ្នឹងហើយ100បានហ្នឹងហើយហ្នឹងមិនបានបើកបាន70អត់ដឹងគេ disable channel យើង and then លុយដែលបានមិនបានប៉ុណ្ណឹងគឺគេ pay យើងប៉ុណ្ណឹងយល់អត់អញ្ចឹងមិនឆ្នាំហ្នឹងដូចជាបាន70រៀលម្ដង90រៀលម្ដងម៉ាធ្វើចង់2ឆ្នាំមួយឆ្នាំជាង or something បានតែប៉ុណ្្នឹងអូ100ជាងដូចគ្នាដូចការខ្ញុំចាប់ដើមដំបងវីដេអូដំបងដំបងមួយខែបាន10រៀលហ្នឹងហ្នឹងហើយហើយអណាម៉ែអើយពេលហ្នឹងអូយ ពេលខ្លះអាពេលហ្នឹងឆាណលបងចាប់ដើមក្រូក្រូក្រូក្រូក្រូមួយខែអាចឡើងដល់3 3 400ក៏ប៉ុន្តែមានដល់400ណាបាត់បាត់អូខេដល់ពេលពេលគេ disable channel MMO ហើយបានយើងមកបង្កើតសៀកអូបានចាប់ដើមធ្វើនេះតាមក្រោយហ្នឹងតើហើយដល់ពេលពេលដែលចាប់ដើមដូចថាយើងចេញមុខចេញមាត់ចឹងទៅពេលដែលម៉ាក់ប៉ាគាត់សុបាយចិត្តចឹងទៅបងឯងមានវិធីមិនដើម្បីនិយាយឲ្យគាត់នឹងឬក៏យើងអត់និយាយទៅបងចេះមនុស្សបងអត់ចាប់អារម្មណ៍ពីគាត់អត់បត់ខ្វល់ទេបងបងអត់ care ហ្មងនិយាយទៅគាត់ធ្វើទៅទៅ ចុះគាត់ហើយយើងវិញមិនបានលុយស្អីយើងចុះគាត់ដែរហាមដែរហាមយើងថាអត់ឲ្យធ្វើអាកូនឯងធ្វើទៅអីហ៎ចុះទៅអើយតែគាត់ដែរមក like វាយឬក៏គំរាមយើងអត់ដល់អ្នកហ្នឹងគាត់លក្ខណៈយើងរៀងធំដែរគាត់ថាគាត់ជំទាស់យើងតែគាត់អត់នេះទេគាត់អត់ជំទាស់តែគាត់អត់ពេញចិត្តអូខេគាត់អត់ពេញចិត្តទៅប៉ុណ្្នឹងហើយយើងធ្វើទៅហើយដល់ពេលពេលដែលធ្វើដំបងអញ្ចឹងអញ្ចឹងអឺ អូខេមិញយើងនិយាយថាបងឯងចាប់ដើមធ្វើ vlog ពីខ្លួនឯងមិត្តភ័ក្ដិមកខ្ចីលុយចុះបន្តបន្តបន្តទៀតមិនបានបងឯងនៅធ្វើទៀតព្រួយ ចង់នឹងថាវាមានផលលំបាកដូចថាពេលធ្វើដំបងមានអ្នកមើលច្រើនអត់ដំបងចេះយើងចង់បានលុយខ្ញុំចង់បានលុយពី YouTube ខ្ញុំគិតថាអូយើងធ្វើយ៉ាងម៉េចបានលុយច្រើនណាបាទអូបងអូយើង fail ហ្នឹងហើយយើង start អាហ្នឹងយើងថាប្រហែលបានលុយច្រើនតាមប៉ាត់អត់ទេអូខេក៏ប៉ុន្តែដល់ពេលយើងអត់ទៅយើងមិនធម្មតា អ្វីដែលយើងចង់បានពីហ្នឹងយើងអត់បានវាច្បាស់អន់ចិត្តទេហ្នឹងហើយ and then តទៅពេលហើយវាចាប់ផ្ដើមយើងមានអាកំណត់មួយលក្ខណៈដូចថាយើងចាប់ផ្ដើមស្រឡាញ់មួយវាបាទយើងអត់យត់បានហ្មងយើងចង់តែធ្វើវារហូតចឹងចឹងពេលដំបូងហ្នឹងគឺបង្កើត YouTube ឡើងដោយសារតែចង់បានលុយពី MMO ឯងត្រូវយើងអត់ដែលគិតថាអូយើងចង់ធ្វើឲ្យ viewer ចង់ឲ្យគេ well known យើងឯងត្រូវពេលហ្នឹង ពេលហ្នឹងអត់ទេអារម្មណ៍សុបាយចិត្តជាងគេមាន បងប្អូនគាត់សុំថតលើកទី1ជាអារម្មណ៍មួយដែលសុបាយចិត្តហើយអត់ឯងផ្លិចឆ្នាំណាពេលគេសុំថតតែពេលហ្នឹងចាប់ដើមដូចជាមានសៀក gaming I think បើសៀក gaming សៀក blogger ព្រោះឯងពេលដែលបង boom ចាប់ដើមរៀងរៀងរៀង well known ច្រើនហ្នឹងចាប់ដើមសៀក gaming ហ្នឹងឯងសៀក gaming ហ្នឹងវាវាហេងត្រង់ថាបងវាវាមានសម្ភារៈគ្រប់គ្រាន់ហ្មងបើមាន MacBook មួយមាន GoPro មួយ ហើយបងអាច record screen ពីទូរស័ព្ទបងចូល Max នឹងអូតូហ្មងតែពេលយើងវា lucky ត្រង់ហ្នឹងតែពេលយើងទៅយកប្រហើយគ្រាន់តែទៅពុប boom យកហ្មងមកវីដេអូដំបងចង់100,000តែពេល boom boom ដំបងពី gaming ឯងត្រូវអត់ gaming សៀក gaming ចាប់ដើម boom boom ពុបទៅក្រោក្រោក្រោក្រោហើយពេលហ្នឹងនៅស្រុកខ្មែរយើងអ្នកធ្វើ game មានតែម៉ាណែបាទតិចឯងហើយហើយពេលហ្នឹង rule survival ហ្នឹងហើយមានដបងទៀតអូខេអឺ ហើយតទៅពេលហើយបានចាប់ដើមមានគាត់ក្រោយក្រោយក្រោយមកទៀតទៅបាទហើយរកបានច្រើនមកហ្នឹងបានច្រើនណាស់ហើយអណាស់ម៉ែឲ្យបើកបានខែ500យូអូជួយ actually បងម៉ែលើសនឹងច្រើនទៀតបាទតែគ្រាន់តែយើងវាអត់ stable វាអត់ថិតថេហ្នឹងហើយហ្នឹងហើយហើយយើងចេះគិតថាអូយើងនឹង grow មួយវា grow មួយវា grow មួយវាក៏ប៉ុន្តែតាមពិតទៅអត់ទេដោយសារពេលខ្លះវាមានឡើងវាមានចុះបាទបងពេលខ្លះវាឡើងដល់ចំណុចវាមួយអញ្ចឹងវាដល់អាចំណុចក៏យើងអាចនិយាយថាចំណុចវាមួយអញ្ចឹងវា go down វា go down វិញដោយសារអីមក អឺ competitor យើងច្រើនអ្នកធ្វើវីដេអូបែបអញ្ចឹងក៏វាច្រើនអញ្ចឹងវាវាច្បាស់ត្រូវតែមានការប្រកួតប្រជែងច្រើនដែរចង់សុំសួរវិញពេលបងឯងធ្វើអា gaming ដំបងហ្នឹងមានប្រកួតប្រជែងមួយណាគេពេលហ្នឹងអត់ទេព្រោះឯង rule មានដំបងឯងអញ្ចឹងបងទីផ្សារតែឯងហ្មងយើយើងនិយាយស្រួលទីផ្សារហ្មងយើងហ្មងយើងហ្មងមានណាដែរយើងហីហើយពេលហ្នឹងអូណាសួរថាបានលុយបានអត់បានទេអត់បានទេកុំឲ្យគេធ្វើដែរហើយហ្នឹងហើយមិនយើងចិត្តចង្អៀតទេពេលហ្នឹងតែគ្រាន់តែថាអារម្មណ៍មួយលក្ខណៈយើងលើថា អឺអឺមើលយើងនិយាយមែនស្រួលចង់មានន័យថាធម្មតាយើងរកបានបើសិនជាគេបើយើងប្រាប់គេទៅគេច្បាស់ជាតារា market ហ្នឹងហើយហ្នឹងហើយហ្នឹងហើយត្រូវហើយវាវារឿងពិបាកដែរត្រង់ចំណុចហ្នឹងអញ្ចឹងណាហើយតាមទៅដល់ពេលយើងយូរទៅយើងចាប់ផ្ដើមមានអារម្មណ៍មួយថាវាវាដល់ពេលមួយចង់និយាយថាយើងចាប់ផ្ដើមទលំទលាយហ្មងណាគេសួរអីបងតែពេលហ្នឹងបងដែរលាក់បាំងឯងគាត់ចង់សួរបងចង់ធ្វើម៉េចហ្គេមហ្នឹងបងអស់ប្រយរដងធ្វើម៉េចធ្វើម៉េច ចឹងយើងប្រាប់ពីតិចណែកសែតអាប់ប្រាប់អីទាំងអស់អសែតអាប់បងទូបងប្រាប់គេទៅគេធ្វើអត់បានដូចបងដែរណាយល់អត់ធ្វើអត់បានទេអ្នកដែលអាចធ្វើបានមានតែមួយគឺដូចជាមាន desktop អីចឹងអីចឹងទៅហ្នឹងហើយហើយ capture card ដែរមួយ12យ៉ាការនំរបស់ថ្លៃថ្លៃណា200ដុល្លារថ្លៃណាអត់មានទេចង់អាធំហ្នឹងបើចង់ record ពីទូរស័ព្ទ200ដុល្លារ200ដុល្លារនៅទិញអាអាដុយក្រៅ60 70ហ្នឹងហើយដល់60 70ទៀត7300ហើយ300លុយជំនាន់ហ្នឹងថ្លៃណាស់យ៉ាថ្លៃណាហើយយើងណាទៅទៅរួច តួយើងប្រាប់គេគេធ្វើអត់បានទេហ្នឹងហើយយើង lucky យើងមាន max យើងហើយហ្នឹងម៉ាក់គាត់ទៅយើងប្រឡងចុះម៉ាក់គាត់តែហ្នឹងហើយហើយយើងអត់មានចាំបាច់ប្រើ capture ទេដោតទូរស័ព្ទពុបចូលពុបចូលក្នុង record auto ដាក់តា webcam ឲ្យវាត្រូវនាទីនេះទៅរួចខ្ញុំមកនិយាយទៅគឺថាអឺបងសៀកគឺសំណាងត្រង់ថាមានហេងហេងទៅថាមានឧបករណ៍មានអីស្រាប់ពេលដំបងពេលអីចឹងហ្នឹងហើយវាវានិយាយខ្មោចឲ្យដែរបើយើងនិយាយស្រួលបើយើងភាសាសាមញ្ញខ្មោចឲ្យ បាទអូខេអឺអញ្ចឹងពេលពេលពេលដែលបន្ទាប់ពីធ្វើ SEA Gaming ដើរហើយ ហើយដល់ពេលទៅបងឯងមិនបានបកមក SEA Vlogger វិញអេនិយាយទៅ vlogger និង gaming គឺទៅទាំងអស់គ្នាអើប៉ុន្តែ ពេលដំបូងគឺ market gaming ច្រើនជាង vlogger ហ្មងបងចាំមើល subscriber ដាច់ជា2សៀក vlogger 250,000សៀក gaming 750,000បាទជូនអូនឯងគិតមើលខុសគ្នាម្នាក់ពេលកណ្ដាលក្រូក្រូតាំងពីចាំមើលសៀក vlogger 80000 subscriber សៀក gaming 0 អឺសៀក gaming ឡើងវ៉ាដាច់ដល់200,000សៀក vlogger ប្រហែល100000ហ្នឹងព្រោះហើយសៀក gaming ឡើងដល់400,000ចុះ400,000សៀក vlogger តាមតែ500,000 800,000 200,000ហ្នឹងអូដល់ពេលឥឡូវហើយដល់ពេលយើងຕົក game នឹងចោលទៅអានេះបានវាឡើងតាមវិញ Then why you took game ចោលបើបើមូលហេតុជាច្រើនអ្នកគ្នាយើងសួរថា why អត់ហេតុអីបានអត់យ៉ាយើងចាប់ដើមរកបានមួយ vlog ច្រើនជាងហើយ program យើងធ្លាក់លុយច្រើនអញ្ចឹងទៅយើងក៏ខ្ជិលទៅលក្ខណៈយើងហើយហើយហើយតែយើងនៅធ្វើអញ្ចឹងព្រោះពេលហ្នឹង view យើងក៏ធ្លាក់ដែរអត់ដូចមុនទេមុនឯងបងដាក់ម្ដងសិត100000ជាង20000ដល់ពេលឥឡូវធ្លាក់សោះ50000ឯហ្នឹងខ្ញុំឃើញខ្ញុំឃើញការការដែលយើងជុំគ្នាការ Digital Cambodia ហ្នឹងខ្ញុំមិនចាប់ដើមចែកម្លែកពេលហ្នឹងមិនខ្ញុំ like wow កម្មពិតទៅគេហៅពីអាហ្នឹងបានច្រើនហើយកាលនោះខ្ញុំអត់តន់ចេះមុនថានិយាយចេះចេះដែរតែមិនដឹងបើកមិនអីមិនអញ្ចឹងហ្នឹងហើយហើយខ្ញុំលើកដំបូងបើកលុយបាន100ជាងហ្នឹងសម្រាប់ចាំមក អូសប្បាយចិត្តសប្បាយចិត្តមែនតើយ៉ាអូខេអញ្ចឹងឥឡូវបកចូលទៅរឿងសៀកវិញអឺពេលដែលចាប់ដើមធ្វើ vlog ហើយ vlog ដើរជាង gaming ពេលហ្នឹងពេលណាដែរបងអេពេលហ្នឹងជំរឿអឺរឿងហ្នឹងត្រូវអរគុណដល់សាលពេលហ្នឹងបងថតមួយឯងនៅ The Pizza Company អឺហ្នឹងពេលហ្នឹងចាប់ដើមមាន client មហោចាប់ដើមមានគេហើយពេលហ្នឹងបានប្រហែលសុខសប្បាយចិត្តជួយម៉ៃជាតិណៅណាហើយហើយពេលហ្នឹងទៅតែលុយទី1ដែលយើងបានពី Sip Locker ហ្នឹងហើយយើងធ្វើឡើងប្រហែលឆ្នាំណាគេមើល បាទពីមើលដល់ហ្នឹងវាចូល2 3ឆ្នាំ2 3ឆ្នាំហើយកាលហ្នឹង2018 2018ខ្ញុំចាំខ្ញុំចាំអា2018 19ហ្នឹងហើយខ្ញុំឆាគេថ្លៃទេឆាញ់100ហ្នឹងអូខ្លាចគេយកភ័យដែរអីណាអឺយើងចិត្ត20ទៅដូចគ្នានឹងបងអាពេលដបងដបង បានតែ20 50វិញអឺហេតុដល់ពេលហើយយើងក៏វាចាប់5ក្រូទៅក្រូទៅហើយយើងក៏យើងឆាច់ណែថ្លៃតិចទៅតិចទៅតិចទៅយើងឡើងដល់តម្លៃយើងមួយដែលយើងអាចសំស្របយើងអាចហៅបានយើងអាច ចំជីវិតយើងហួយហួចឹងទៅបាទហើយចោះដល់ពេលពេលដែលយើងចាប់ដើមសៀកសៀក vlogger វាដើរជាងសៀក gaming ចឹងទៅហើយដល់ពេលឥឡូវសៀក gaming មិនដែរសៀក gaming ហ្មងនិយាយទៅញ៉ែដោយសារសៀក gaming YouTube ហ្នឹងបងអត់ត្រូវចោលវាទេ មិនចឹងតាមពិតទៅបងអត់ត្រូវចោលវាទេដោយសារតែបងចាប់ដើមបាន partner មួយ Facebook ហ្នឹងអឺបានបងចោលវាទៅចាំបងនេះបានច្រើនហ្នឹងហើយហ្នឹងហើយហ្នឹងហើយយកតែហត់ខ្លួនទៅពេលធ្វើសំខាន់វាមិនមែនយកចង់ធ្វើគឺយកមានពេលធ្វើបាទហើយក៏ដល់សុំទោសដល់បងប្អូនដែលគាត់គិតថាហេតុអីបានបានឈប់ផុសលើ gaming តាមពិតយើងមាន plan យើងនៅតែយើងនឹងបន្តវាក្នុងពេលឆាប់ៗហ្នឹងស៊ូអូខេយើងនឹងអាចនឹង capture game play ពី live មកបាទដើម្បីយកមកផុសយកមកអីវិញអញ្ចឹងណាតែយើងតែយើងយើងយើងកម្រងយើងនឹងធ្វើក៏ប៉ុន្តែ វាអត់តដឹងថាពេលណាបាទដោយសារយើងចាំ laptop ហេងមកសិនអញ្ចឹងបានតម្លាក់កាងអញ្ចឹងហេងយកបងអូខេអញ្ចឹងខ្ញុំចង់សុំសួរបងសៀកតាក់តងជាមួយនឹងរឿងពីជីវិតមុនពេលធ្វើវីដេអូទាំងមុនពេលធ្វើ MMO មុនពេលធ្វើនេះតើពេលនោះបងឯងធ្វើអីគេដែរបងអឺសិស្សរៀនទេ ពេលដែលទី11 12យើងហ៊ានហ្នឹងពេល11គិតឡាហ្នឹងលេងហ្គេមឡើយអូខេយេយេលេងហ្គេមឡើយហ្នឹងអាហ្នឹងនិយាយត្រង់ហ្នឹងទី12ម៉ោងចាប់ដើមខំប្រឹងព្រួយពេលហ្នឹងគេធ្លាក់ច្រើនពេកអញ្ចឹងទៅយើងភ័យខ្លួនទៅរៀនគួផងស្អីផងដើម្បីឲ្យយើងបានចង់និយាយយើងឲ្យយើង secure ខ្លួនឯងថាយើងអាចទៅប្រឡងជាប់អញ្ចឹងណាយើងខំប្រឹងមែនតែពេលឆ្នាំទី12ហ្នឹងហើយអត់ចេះមាន foundation ទេបងចៃលេងបងចៃអត់ត្រូវផង ចឹងមែនអូនឯងធម្មតាចែកចឹងបើយើងចែកចែកលេខធម្មតាយើងចែកមួយម៉ាត់ម៉ាត់ក៏ប៉ុន្តែនៅពេលដែលយើងកណនីចែកណាបងផ្លេចអស់លេខអញ្ចឹងបើពេលហ្នឹងមានហ្នឹងហើយហ្នឹងហើយសាលាហ្នឹងយល់យល់ ជូនទៅដល់បងប្អូនទាំងអស់គ្នាអឺកុំធ្វើដូចបងលេងហ្គេមក៏លេងចោះក៏តែគ្រាន់តែ entertain ទៅបានហើយដោយសារតែហ្គេមហ្នឹងយើងមិនមែនថាវាអាក្រក់ទេវាល្អដូចគ្នាអឺបើសិនជាយើងប្រើវាក្នុងពេលត្រូវយើងប្រើវានៅក្នុងពេលមួយដែលគេថាដើម្បីកំសាន្តអារម្មណ៍ឲ្យយើងសប្បាយមកផ្លែតដល់ពេលដែលយើង stress ពីការរៀនអីចឹងទៅកុំយកហ្គេមមកដាក់មុខនៅពេលដែលយើងយកហ្គេមដាក់មុខ វាធ្វើឲ្យយើងមានបញ្ហាដូចជាបងអញ្ចឹងឃើញហ្នឹងហើយប៉ុន្តែ something អញ្ចឹងតែប៉ុន្តែ actually បងឯងក៏ជោគជ័យពី game ហ្នឹងក៏ច្រើនដែរអូនឯងជឿថាបងឥឡូវបងញៀន game បងញៀនទេបងអត់និយាយទៅបងឡាយតែពេលឡាយតែពេលតែពេលលេងតែពេលឡាយតែពេលឡាយបងណាលេងដោយសារបងរវល់បាទបងអត់មានពេលដូចមុនហើយចុះបើអត់បើកន្លែងតែអង្គុយលេងហ្គេមមានពេលណាព្រោះបងត្រូវថតផងបងត្រូវកាត់វីដេអូបងបងត្រូវហីផង ហើយបងត្រូវជួប client ផងអីផងវាអត់មានពេលទេអញ្ចឹងពេលដែលបងលេង game គឺពេលដែលបង live ហ្នឹងហើយយល់យល់យល់បាទអូខេអញ្ចឹងឥឡូវខ្ញុំចង់សុំសួរអឺថាពេលដែលមុននឹងធ្វើ gaming មុននឹងធ្វើ video គឺបងឯងជាសិស្សម្នាក់ធម្មតាត្រូវអត់ចុះអឺពេលដែលឃើញគេធ្វើ MMO បានលុយដោយសារតែចង់បានអាលុយពី YouTube ហ្នឹងបានយើងចាប់ដើមធ្វើវីដេអូអញ្ចឹងមានថាចំណងចំណុចចិត្តពីដំបូងគឺអត់មានតាក់ពាក់ពាក់ព័ន្ធមួយវីដេអូសោះហ្មងចង់និយាយឃើញតែលុយហ្នឹងឃើញ ចុះឥឡូវឃើញអីគេខ្លះឥឡូវលុយក៏ឃើញការគ្រប់ត្រក៏ឃើញសบายចិត្តច្រើនឯទៅពេលដែលបងប្អូនគ្រប់ត្រនៅពេលដែលវីដេអូចេញអឺគាត់គ្រប់ត្រច្រើនគាត់ថាគាត់ស្រឡាញ់ខ្ញុំខ្ញុំឃើញវីដេអូអាហ្នឹងឯងជាអ្វីដែលយើងសบายចិត្តបំផុតបាទមិនមែនយើងទទួលលុយពី client យើងសบายចិត្តណាក៏ប៉ុន្តែ client គឺជា ចំណែកមួយដែលធំនៃជំរុញឲ្យយើងធ្វើវីដេអូបាទយើងហូបបាយដែរយើងហូបបាយយើងហូបបាយតែនរណាចង់ធ្វើវីដេអូល្អ no sponsor you can ព្រោះយើងទៅមកគាត់កើតទេ អូនឯងរក YouTube មិញមួយខែវាអត់3 4 500ហ្នឹងបាទទៅអត់មុខហ្មងអូបាទសុំអធិស្ឋានខ្ញុំ3ខែបានតែ100ជាងទេបាទ100ជាង200ដល់ពេលយើងទៅអានេះបងនិយាយស្មោះត្រង់ហ្មងអរគុណទៅដល់ខ្លាំងទាំងអស់ហើយគាត់ក៏ចង់និយាយគាត់ក៏ទុកចិត្តយើងគាត់ក៏ជឿជាក់យើងបានគាត់ឲ្យយើងធ្វើយើងទៅហើយ audience យើងហ្នឹងក៏កាន់ល្អទៀតនិយាយគាត់ជួយយើងហ្មងគាត់លក្ខណៈដូចថា ឲ្យឃើញ sponsor អញ្ចឹងគាត់គ្រប់គ្រងគាត់អីអញ្ចឹងទៅនិយាយទៅខ្ញុំរៀងចំណាយនឹងសៀកដែរគ្រាន់ថាវីដេអូសៀកផុសផុសមកគឺមានអ្នក view ផុសមកគឺមានអ្នក view ខ្ញុំចង់ដឹង ថាកលឹះមិនបានបានបានធ្វើមកមានអ្នក view ច្រើនអាហ្នឹងបងដឹងមិនទេតែគ្រាន់តែអារម្មណ៍បងនៅពេលដែលបងចាក់ view បងគិតមកបងមួយថ្ងៃហ្នឹងមកសុបាយចិត្តទេមែនអញ្ចឹងបងឯងធ្វើឲ្យ view ហ្នឹង affect លើបងឯងដែរត្រូវអត់និយាយទៅអឺ នៅពេលដែលឧទាហរណ៍ខ្លួនឯងត្រូវសម័យឃើញជាវីដេអូខ្លួនឯងធ្លាប់តែកម្រិតនេះបាទ and then ធ្លាក់មកកម្រិតនេះខ្លួនឯងនឹងមានអារម្មណ៍មួយហ្នឹងហើយខ្ញុំមានមានយាមានអារម្មណ៍ហងឯងហ្នឹងគឺមានអារម្មណ៍ខ្ញុំស្រាប់ហ្មងប៉ុន្តែហេតុអីបានវាអញ្ចឹងយើងឆ្ងល់ហេតុអីមកពីអីត្រូវ figure out ត្រូវជួនហ្នឹងបងជិះម៉ូតូអញ្ចឹងទៅបងគិតហើយដោយសារពេលដែលបងគិតឃើញផុតគឺបងជិះម៉ូតូហ្នឹងឯងជិះម៉ូតូអញ្ចឹងទៅពេលខ្លះទៅអារម្មណ៍មិននៅម៉ូតូទេជិះជិះវ៉េម៉ូតូតែម៉ូតូមិនដឹងណាហើយយើងពេលហ្នឹងយើងឡើយគិតគិតពីរឿងហ្នឹងថា ហេតុអីមិនវាធ្លាក់ view យើងធ្វើមិនជើងក្រោយដើម្បីឲ្យវាឡើងវិញអីចឹងយ៉ាង1.5ទៅហើយសួរថាខ្វល់អត់ខ្វល់មិនអត់ខ្វល់ទេបើខ្ញុំប្រាប់ថាអ្នកនាងថាអត់ខ្វល់ក៏ខ្ញុំជឿជាក់ដែរអានេះអត់ជឿខ្ញុំដែរអូខេអូខេហ្នឹងហើយអញ្ចឹងពេលដែលបងឯងខ្វល់ពីរឿងហ្នឹងតើបងឯងមានវិធីសាស្ត្រអីទេដែលវិធីសាស្ត្រចេះអូនពេលខ្លះវីដេអូគឺសំខាន់មែនតើលើ content បាទ content គឺសំខាន់ណា content យើងរបៀបម៉េចយើងថតណាគេ target យើងត្រូវអត់ឧទាហរណ៍យើងទៅ interview យើងទៅនឹងត្រូវមនុស្សអត់បើសិនយើងត្រូវមនុស្សវីដេអូហ្នឹងបូមដល់30នាក់ហ្នឹងក៏ថាបានដែរមិនមែនថាឧទាហរណ៍វីដេអូយើងទៅ interview 5នាក់5នាក់ហ្នឹងគឺអាចនឹងជួយវីដេអូយើងតាមពិតតែម្នាក់ហើយម្នាក់ហ្នឹងដែលគាត់អាចនឹងមានអ្វីដែលធ្វើឲ្យ audience នឹង search audience នឹងចូលចិត្តយល់ទេអឺពេលខ្លះ5នាក់ឥឡូវបងឧទាហរណ៍ស្ដែងចុះអត់ឯងដើរទៅ interview ដើរ1 2 3 4 5អញ្ចឹងទៅ អូនឯងដឹងខ្លួនឯងច្បាស់ថាណាគេធ្វើបានល្អណាគេធ្វើបានល្អថា Yes yes you are right អញ្ចឹងម្នាក់ហ្នឹងដែលអូនឯងគិតថាគាត់អាចនឹងជួយវីដេអូអូនឯងបានពេលខ្លះមានផងហើយយើងក៏ feel ថាអូប្រហែលអាវីដេអូនឹងចេញទៅដឹងតានេះមកយើងដឹងខ្លួនខ្លួនឯងហ្នឹងហើយហ្នឹងហើយខ្ញុំដឹងខ្លួនព្រួយឥឡូវហ្នឹងខ្ញុំអត់សូវបានធ្វើវីដេអូ interview ដោយសារតែ covid ចឹងទៅអត់សូវហ្នឹងហើយខ្ញុំអត់សូវហ៊ានទៅក្រៅច្រើនទេភាគច្រើនគឺជួបតែគ្នាឯងចឹងចឹងហ្នឹងហើយអឺចុះខ្ញុំចង់សួរវិញថាឥឡូវហ្នឹង content របស់បងសៀក ខ្ញុំឃើញទៅ content ពីច្រើនល្អដល់សម្បីតបើកលុយបើកអាដកកំប៉ុងយកលុយហ្នឹងនិយាយខ្ញុំ like feel good មួយ content អញ្ចឹងអញ្ចឹងដូចគ្នាអឺចង់ថាពួក content អញ្ចឹងអញ្ចឹងបងឯងយកមកពីខាងក្រៅត្រូវអត់បងឃើញវាពេលខ្លះវាចៃដន្យនិយាយទៅ content បងឃើញច្រើនបងគិតច្រើនធ្វើឃើញឃើញ content ល្អល្អច្រើនក៏ប៉ុន្តែយើងអត់ទាន់បានចាប់ផ្ដើមមកវាអញ្ចឹងណាបាទអឺយើងមើលអាណាដែលយើងល្អនិយាយទៅពេលខ្លះយ៉ាងអូនឯងឃើញ content អូនអត់តន់ចង់ធ្វើទេដូចគ្នាខ្ជិលគាត់ចឹងហ្នឹងហើយតែ when sponsor come in អារឿងទាំងអស់ហ្នឹងគេយកមកប្រើយល់ទេអញ្ចឹងបានន័យថាអាហ្នឹងបងនិយាយស្ដែងហ្មង sponsor គឺជាចំណែកមួយដែលធ្វើឲ្យយើងមានទឹកចិត្តក្នុងការធ្វើវីដេអូអូខេចុះខ្ញុំខ្ញុំសុំសួរវិញតើតតមួយចេះថាបងឯងដែរប៉ះពាល់អារម្មណ៍បើសិនជាគេនិយាយថាយើង copy ទៅវីដេអូគេអាហ្នឹងអាចមានអារម្មណ៍មិនដែរបើសិនគេនិយាយចឹង វាអាចដែរវាវាអាចប៉ះពាល់អារម្មណ៍យើងដែរធម្មតាយើងខំប្រឹងធ្វើចង្អប់គេថាយើង copy or something អីចឹងតែក៏ប៉ុន្តែ actually it's not really the same you know មនុស្សវាមាន talent ខុសៗគ្នាមនុស្សវាមាន ការនិយាយស្ដីខុសៗគ្នាតែយើងពេលខ្លះចេះឥឡូវបងឧទាហរណ៍ថាបងអាវីដេអូស្នាមញញឹមបងក្រោយហ្នឹងបងដាក់ credit ឲ្យខាងវីដេអូដើមមកគេ តែយើងយកវីដេអូពីហ្នឹងមានអ្នកនិយាយមួយចំនួនគាត់ថា អូធ្លាប់តែឃើញវីដេអូនៅខាងក្រៅក៏ប៉ុន្តែគាត់អត់មែនលក្ខណៈ bad comment ថាអូអានេះទៅយកវីដេអូគេ something ឯងក៏ប៉ុន្តែវីដេអូហ្នឹង actually គឺ completely different មួយខាងគេហ្មងដោយសារអីខាងគេគ្រាន់តែដល់ពឹបគេហៅមកយកស្រួលយកយើងយកកំណត់គេមកយកមកឆ្នៃប្រដិតថែមទៅលើអូនណាយល់ទេចង់និយាយថាគេគ្រាន់តែបើបបបបចប់យើងអត់ទេយើងដើរហោមនុស្សយើងតេស experiment មនុស្សថាគាត់ហ៊ានមកមួយយើងអត់ដើម្បីលេងហ្គេមហ្នឹង អញ្ចឹងវាអាហ្នឹងសិតតែជាការច្នៃប្រឌិតដើម្បី add on នៅលើ concept video អាហ្នឹងអាហ្នឹងគេហៅ add on concept ហើយដល់ពេលអា main concept ហ្នឹងគឺ concept ពីយើងយកពីខាងគេមកអញ្ចឹងណាអញ្ចឹងយើងយកអា concept ហ្នឹងមក develop អាហ្នឹងឲ្យកាន់តែល្អជាងអា pocket ដើមហើយមានតែចង់មិនអញ្ចឹងអូខេអឺចង់និយាយថាពេលដែលបងជោគជ័យដល់រងឯងហ្នឹងអញ្ចឹងតើអឺធីមបងនិយាយទៅខ្ញុំដឹងថាធីមបងមានបងហេងមួយគាត់និយាយទៅខ្ញុំស្គាល់តែបងហេងហ្នឹងមកធីមហ្នឹង and yeah មានណាគេនៅពីក្រោយក្នុងហ្នឹងទៀតអត់ editor មួយទៀតអឺ អាប៉េះអាយ៉ង Serendicate បោះស្អាតនៅឆាយៈហ្នឹងហើយចុះបើសិនជាគិតថាបើសិនជាសៀកធ្វើម្នាក់ឯងតើបងឯងអាចធ្វើកើតអត់មើលទៅ cannot cannot ចឹងចឹងចឹងបើសិនជាចុះបើសិនជាពេលចាប់ផ្ដើមដំបងអាហ្នឹងមិនទៅព្រោះឯងសំខាន់យើងយើងចង់ឥឡូវអូនឯងចេះវិញអូនឯងមើល content ដំបងមើល content ឥឡូវខុសគ្នាហ្នឹងហើយខុសសារឥឡូវយើងមាន team ជួយ វីដេអូយើងវាបែបមានគ្នាហ្មងនិយាយទៅវាមានគ្នាយើងអត់តែឯងហ្នឹងហើយអា តែយើង content មុនមុនម្នាក់ឯងយើងមើលមកដឹងថា content ហ្នឹងធ្វើម្នាក់ឯងហ្មងអញ្ចឹងវាវា different ណាអារម្មណ៍ពីពីផ្សេងគ្នាខ្ញុំខ្ញុំមានអារម្មណ៍ចឹងដែរតែគាត់ថាខ្ញុំ appreciate team មួយឯងដូចគ្នាចឹងថាមួយឯងមិនតែសំណាងតមានម៉ាក់ប៉ាគាត់ support ទាំងឧបករណ៍មាន support ទាំងអីគឺមានទាំង team នេះទៅគឺអំណោយទានខាងហ្នឹងហ្មង like អឺដូចទេវតាឲ្យមកឡើងមកអែមឡើងហៀបឲ្យមកសែតហ្មងណាមិនចាំបបាចោះចង់ដឹងថាបើសិនជាអឺ តើបងឯងមានពាក្យពេចន៍អីប្រាប់ទៅបងប្អូនចង់និយាយថាបងប្អូនដែលគាត់ចង់ចាប់ដើមធ្វើវីដេអូដំបូងព្រោះអីចង់និយាយថា idol មួយមួយគឺការកាត់របស់គាត់ខុសៗគ្នាអញ្ចឹងចង់ចង់ស្ដាប់ពីបងសៀកវិញ អឺពេលចាប់ដើមដំបូងចង់ឲ្យដំបូងមានទៅដល់ពួកគាត់មែនចង់មានអីហ្នឹងហើយជាពិសេស gaming ព្រោះអីយើងគិតថា gaming ហៀងពិបាកធ្វើព្រោះឧបករណ៍ច្រើនតើពេលដែលចាប់ដើម gaming ដំបូងតើគួររៀបចំមិនអីមិនមានអីខ្លះអញ្ចឹងបើសិនជាបងប្អូនឬក៏ប្អូនប្អូនដែលគាត់ចង់ចាប់ដើមធ្វើអាក្នុងវិស័យនិយាយចង់ប្រឡូកក្នុងវិស័យ gaming industry យើងហ្មងចង់និយាយថា live game អីចឹង streamer អីចឹងទៅ ទី1គឺ at least ត្រូវត្រូវរៀនចប់ទី12ចាំបាច់ហ្មងដោយសារអីនៅពេលដែលយើងចាប់ផ្ដើមអាហ្នឹងអត់មានពេលច្រើននេះយើងជួនខ្លះមួយថ្ងៃ live 5ម៉ោង live ខ្លួនឯងធ្វើការ part part time បាត់ហើយហ្នឹងហើយហើយខ្លួនឯងមានពេលណាទៅ research ទៅរៀនទៅអីយូរអត់មានពេលទេឧទាហរណ៍ទី12ចុះតើខ្លួនឯងអាច live stream បានណា you cannot ហ្នឹងហើយទី12មែនខ្លួនឯងរៀនតែមកផឹកហើយខ្លួនឯងចប់ណាខ្លួនឯងត្រូវរៀនគួរថ្ងៃទៀតហ្នឹងហើយហ្នឹងហើយខ្លួនឯងស្មានខ្លួនឯង5ម៉ោង live 4ម៉ោងយប់ខ្លួនឯង live ហ្គេមហ្នឹង ធ្វើអត់បានតើបានអញ្ចឹងទី1ចាំបាញ់ផុតត្រូវតែចាប់ទី12នៅពេលដែលយើងចាប់ទី12យើងដឹងក្តីគ្រប់គ្រាន់មានការសម្រេចចិត្តច្បាស់លាស់សម្រាប់ខ្លួនឯងអានចាំយើងចាប់ផ្ដើមនៅពេលដែលយើងចាប់ផ្ដើមអ្វីដែលយើងត្រូវការទី1ហ្មងហ្នឹងគឺគេថាគោលដៅអ្វីដែលយើងចង់បានពីវាយើងចង់បានតលុយទេយើងចង់បានថា partner ទេឬមួយក៏អីបើសិនជាយើងចង់បានថា partner right now partner គេ stop ទទួលហើយណាអឺ yep partner គេលែងទទួលហើយ it's hurt guy អញ្ចឹង បើសិនជាអ្នកនរនេះចង់ចាប់ដើមអ្នកនរនេះអត់ដឹងថាពេលណាគេបើកវិញទេយើងយើងនិយាយស្មោះត្រង់មកគ្រួយគេបិទចង់មិនមែនមួយកន្លះឆ្នាំមួយឆ្នាំអីអញ្ចឹងយើងអត់ដឹងថាពេលណាគេបើកវិញទេតាំងពីដើមឆ្នាំមកហើយយើងឧទាហរណ៍ឥឡូវយើង start ឧទាហរណ៍ឥឡូវដើមឆ្នាំគេបិទចោះអ្នក start ខែទី2ខែទី3ឥឡូវ start ដល់ឥឡូវអត់មានម៉ែនអីទេអូខេហើយបើអ្នកខ្លះគាត់ streamer គាត់បកកាយបកកាយអញ្ចឹងទៅ គាត់អាចនឹងបាន star អញ្ចឹងទៅអូខេយ៉ា star អ្នកខ្លះក៏គាត់បានច្រើនហើយច្រើនអញ្ចឹងទៅបាទខ្ញុំឃើញអ្នកបានច្រើនជាងគេមេកាម៉ាញអី shout out to my idol ដល់ពេលអញ្ចឹងទៅវាវាវាអញ្ចឹងបាទបងប្រាប់ថាហើយមិនមែនថាអូនឯង live ទៅច្បាស់ជាមានអ្នកគ្រប់ត្រូលអូនអូនអូនវាបូកផ្សំជាមួយនឹង talent របស់យើងយើងលេង game យើងលេងប្រកាយអត់យើងប៉ិននិយាយលេងអត់អីចឹងចឹងទៅអានោះវាបុកសំគ្នាច្រើនចឹងគាត់ចង់ប្រាប់បងប្អូនទាំងអស់គ្នាថា កុំគិតថាអូអាងតលេងសម័យឥឡូវលេងហ្គេមបានលុយយើងទទួលស្គាល់ប៉ុន្តែមិនមែនគ្រប់គ្នាដែរលេងហ្គេមបានលុយអាហ្នឹងយើងនឹងមាន topping មួយទៀតនឹងនិយាយពីអ្នក gaming ម្នាក់ទៀតដែរប៉ុន្តែឥឡូវអូខេបកទៅរឿងធ្វើ video វិញអូខេចុះបើសិនជាចង់ធ្វើ video លក្ខណៈដូច vlog ដូចអីចឹងតើបងសៀកមាន tip អីសម្រាប់ការកាត់បងសៀកព្រោះហេតុអីបានខ្ញុំសួរគ្រប់គ្នាថាការកាត់បងមនុស្សម្នាក់ៗវាអាចខុសគ្នាយ៉ាហ្នឹងហើយអឺ video បើយើងចង់ចាប់ផ្ដើមមួយវាទី1ហ្នឹងគឺវាមិនចាំបាច់តែយើងត្រូវ stand មួយកាមេរ៉ាល្អទេអឺពេលខ្លះអ្នក stand មួយកាមេរ៉ាល្អក៏គាត់ធ្វើវាអត់បានល្អដែរចង់មានអីអញ្ចឹងបាទបាទអឺទី1យើងត្រូវមានគេហៅថាចំណងចំណូលចិត្តមួយច្បាស់លាស់បាទព្រោះអីបងនិយាយត្រង់បើសិនលំមដែលយើងទទួលបាន sponsor យើងទទួលបានលុយពីអាហ្នឹងមកវិញគឺយូរត្រូវកែថែមយូរមែនតើមិនមែនអូនឯងធ្វើ ឥឡូវទៀតមួយឆ្នាំស្មានតែពេលខ្លះបងឯងធ្វើ content ត្រូវហើយបងឯងមាន talent ស្រាប់ it's okay តែបងឯងមាន talent ដូចបងពីដំបូងគាត់មាន talent អីចឹងទៅលាតយកហ្មងយេយេទៅ take a lot of time ដោយពួកយើងការពីពួកយើង start ដំបូងដូចមិនមែនស្រួលទេយើងឃើញក្មេងៗសម័យលើគាត់អ្នកខ្លះគាត់មានដងអ្នកខ្លះគាត់ស្អាតអីចឹងទៅគាត់ឆាប់មែនតើគាត់ឆាប់ក្រោមែនតើគេគេមានគេមានថាអាសង្ហាយើងបាយរាប់ចូល talent ហ្នឹងក៏ប៉ុន្តែវាគ្រាន់តែថារូបសម្ផស្សមួយចំណែកធំមែនតើអូទៀតថាឥឡូវផោះស្អាតចុះ គាត់តែឃើញពឹបចង់មើលហ្មងស្រីសាធ្វើ content មើលគាត់តែឃើញស្រីសាហ្នឹងចង់មើលហ្មងណៃយល់ហើយវាវាអារម្មណ៍អារម្មណ៍ audience ដូចគ្នាយើងមានអីដែលឲ្យ audience ចង់មើលយើងអត់ This is the important things ហ្មងឧទាហរណ៍ថាឥឡូវថាបុនលេងចុះប្រុសស្អាតហើយមានណាគេស្គាល់ណៃណៃចាប់បានធ្វើវីដេអូណាស្គាល់បងគាត់ឃើញតាមណែលណៃពឹបអូសើចស្អាតអីយ៉ាងទៅអូដាក់តាមណែគួរតែតាក់ទាញគាត់ឃើញពឹបចង់មើលហ្មង ឥឡូវឥឡូវខ្ញុំសុំសួរម៉ែវិញដោយសារម៉ែលើកឧទាហរណ៍មកខ្ញុំហ្នឹងចឹងយ៉ាងថាតើបងឯងមើលខ្ញុំតើមើលអីគេរាល់ថ្ងៃ content អឺ content ខ្លួនឯងបងចូលចិត្តមើល interview អឺខ្ញុំគាត់ថាខ្ញុំគួរចាប់ដើមធ្វើ interview វិញតែដោយសារតើឥឡូវហ្នឹងវា covid ចឹងមិនខ្ញុំអត់ហ៊ានធ្វើ interview ប៉ុន្តែកម្មពិតខ្ញុំមានម៉ាញដែលខ្ញុំចង់ធ្វើហើយតែគ្រាន់ថាដូចនិយាយចឹងគឺថាដោយសារយើងគាត់ថា I think you can start តែគ្រាន់យើងរក្សាកម្លារ something ឲ្យឆ្ងាយទីហ្នឹងយើងមើលទៅ ចាស់ធម្មតាតអ្នកក្អកក្អកយើងទៅទៅសម្ភារគេទៅចប់រឿងតែគេគេក្អកគេបដាសាយយើងទៅសម្ភារគេអាហ្នឹងអាហ្នឹងវាហានិភ័យគួរយ៉ាងហ្នឹងភ័យគួរបាទចោះបើតាក់ទងមួយរឿង Covid បងឯងខ្លាចយីមើលទៅបាទអេខ្លាចហើយខ្លាចមិនតាណាមិនអីបងពាក់ម៉ាស់រហូតហ្នឹងបងមិនដែរចឹងអូណៃមើលបងអញ្ចឹងមកតកែគឺបងពាក់អីបងអត់ដែរនេះទេទៅសាទំនើបតែអីហ្នឹងបងពាក់អីជុំអាកុលឲ្យជួនហ្នឹងអូខេអូខេអូខេអូខេឥឡូវយើងចូលទៅតតទៀតពីប្រវត្តិបងសៀក អឺខ្ញុំមានសំណួរខ្លះខ្លះចង់សួរថាបើសិនជា បងឯងធ្វើលក្ខណៈជា team អញ្ចឹងតើមាន ផលវិបាកអត់អត់អីទេព្រោះអីពេលពួកគាត់អញ្ចឹងពេលពួកយើងត្រូវការគាត់យើងហៅគាត់មកគាត់ជួយយើងគាត់គាត់មកអញ្ចឹងគាត់មកបានក៏មកមកមិនបានក៏អត់ទៅបានក៏ប៉ុន្តែពីច្រើនយើងណាត់ថ្ងៃគ្នាណាត់អីត្រឹមត្រូវអញ្ចឹងពួកយើងចង់និយាយថាយើងឲ្យពេលវេលាទៅលើ team ច្រើនឲ្យតម្លៃទៅលើ team ច្រើនអញ្ចឹងណាអញ្ចឹងនិយាយស្រួល priority ទៅលើ team មុន បាទ sometime ឧទាហរណ៍ស្ដែងមួយចុះបាទបងបើយើងនិយាយស្ដែងទៅដូចជាសេះខាតបងឲ្យ priority ទៅលើគាត់មុនពីព្រោះអីយើងនិយាយមែនស្រួលចង់មានថាគាត់ជាគាត់ជា represent របស់យើងព្រោះយើងយើង represent ឲ្យពួកគាត់យើងឲ្យតម្លៃទៅលើគាត់ឲ្យតម្លៃលើការងារហ្នឹងហើយដូចខ្ញុំខ្ញុំខ្ញុំដូចគ្នាបើសិនជាភាគច្រើនការងារដែលដែលខ្ញុំអាចធ្វើបាន គឺខ្ញុំត្រូវតែធ្វើខ្ញុំខ្ញុំអត់នេះហ្នឹងហើយខ្ញុំឆ្លាញ់ខ្ញុំឆ្លាញ់ផងហ្នឹងដូចគ្នា តែសើគាត់គាត់តម្លាក់ content ឲ្យយើងធ្វើ acceptable យ៉ាហើយអឺលក្ខណៈគាត់ហ្នឹងហើយគាត់ហ្នឹងហើយគាត់និយាយទៅតាមតាមពិតទៅចង់និយាយចេះថាខាងអូស្រឡាញ់សេះខាតខ្លាំងហើយយល់មែនខ្ញុំសេះខាត I love you បើខ្ញុំខ្ញុំខ្ញុំចង់និយាយចេះថាអឺខ្ញុំធ្វើការមួយពួកគាត់អឺ team គឺគាត់ លើគាត់ចង់និយាយថាគាត់យកចិត្តទុកដាក់លើយើងគាត់ take care យើងហើយបងស្រីគេ care យើងហ្មងទៀតឥឡូវណៃទៅ event pub គាត់ care យើងហ្មងគាត់ care យើងមែនតែខ្ញុំខ្ញុំនិយាយមែនខ្ញុំអត់ដែរធ្វើការជាមួយ team ណាដែរគេ take care យើងអញ្ចឹងយល់អត់អញ្ចឹងមានអារម្មណ៍ថាគេឲ្យតម្លៃខ្លាំងហ្នឹងហើយហ្នឹងហើយអឺគេឲ្យតម្លៃលើការងាររបស់យើងហ្នឹងហើយអញ្ចឹងយើងក៏ត្រូវតែឲ្យតម្លៃលើការងាររបស់គេដែរអញ្ចឹងដូចគ្នានៅក្នុងការងារជាក្រុមប្រហែលជា វាក៏ជារឿងមួយដែលល្អបើសិនជាយើងចេះឲ្យតម្លៃលើក្រុមយើង ហើយយើង ធ្វើការជាមួយនឹងក្រុមយើងប៉ុន្តែ ដោយអ្នកនរគ្នាបានដឹងហើយបងសៀកពីដំបងគាត់ក៏ចាប់ដើមពីម្នាក់ដែរអញ្ចឹងយើង stand out alone សំខាន់យើងរក content យើងរកអីដែលយើងចង់ធ្វើ content សំខាន់ឥឡូវឃើញបងប្អូនច្រើនគាត់ចាប់ដើមធ្វើហេបងអ្នកខ្លះធំយីអ្នកខ្លះក៏មានបងហ្នឹងហើយអឺអាចនិយាយបានថាគាត់ទៅ prank ច្រើន you see so many ច្រើនមែនតើ and អាហ្នឹងបើយើងនិយាយស្រួលអាហ្នឹង trend ក្នុងពេលបច្ចុប្បន្នអញ្ចឹងពាក្យច្រើនអ្នកដែលគាត់ចាប់ដើម start គឺទៅទៅនៅទាំងអស់ យ៉ាហើយអឺនេះវាអត់បែតទេល្អដែលគាត់អាចរកនឹក prank ឬក៏ content អីប្លែកៗអញ្ចឹងណាប៉ុន្តែបងឯងគិតថាវាល្អអត់ដែលធ្វើតាមតា trend មួយមុខគាត់អឺបើសិនជាបងផ្ទាល់ណាបាទបងបោកសំបានកំណត់បងឯងបងបោកសំហ្មងបោកជាមួយ trend ទី1ទី2ទៀតបោកនឹងចំណងចំណូលចិត្តយើងដូចគ្នាយ៉ាយើងធ្វើចឹងបានអត់យើងស្រឡាញ់ចឹងអត់ព្រោះយើងធ្វើចឹងបើសិនយើងអត់ស្រឡាញ់ទោះជា trend ក៏បងលេងទៅមុខមួយដែរ sometime អូខេក៏ប៉ុន្តែ trend បូកជាមួយនឹងចំណងចំណូលចិត្តយើងអានឹងសំខាន់ហ្មងមិនមែនយើង follow the trend ទេអញ្ចឹងអ្នកយើងធ្វើអត់ចេញពីចិត្តទេណាយល់អញ្ចឹង content សំខាន់បំផុតធ្វើចេញពីចិត្តតទៅធ្វើចេញពីចិត្តពុកម៉ែបងប្អូនគាត់មើលវីដេអូយើងគាត់មានអារម្មណ៍ហ្មងគាត់ feel ហ្មងគាត់ស្រឡាញ់យើងហ្មងគាត់ថាគាត់ឃើញវីដេអូយើងមកគឺអូអូនេះខំប្រឹងណាវាធ្វើចេញពីចិត្តវាចេញពីបេះដូងហើយវាលក្ខណៈវាធម្មជាតិចង់និយាយអញ្ចឹងណានៅពេលដែលយើងចេញពីចិត្តលក្ខណៈវា វាទៅជាលក្ខណៈ natural ដែលបាក់ទឹកចិត្តអត់ដែលបាក់ទឹកចិត្តពេលធ្វើវីដេអូបងដែរបាក់ទឹកចិត្តធ្វើវីដេអូពេលគេបិទ account ពីរដងហ្នឹងមិនដែរពេលយើងវាលក្ខណៈយើងវាលេងខ្វល់ឯអ្វីដែលបងអើមានពេលមួយបងធ្លាប់បិទ save locker ម្ដងគេបិទម្ដងបិទម្ដង content ហ្នឹងពេលហ្នឹងដូចជាទៅផ្លូវ60ម៉ែត្រមួយហេងបើតាមបងចាំអាហុកមួយចាំឆាប់ថតពាក់មួយវត្តភៀវតាមយូរណាយូរណាយូរណាយូរពេលហ្នឹងមកស្តាម៉ានតែមួយខែបិទប្រោយមកចឹង YouTube អ្នកបិទឬក៏ YouTube ដោយសារអញ្ចឹង IP បងវា black list គេចូល black list គេយល់អត់អាព្រោះបងបង្កើត manage channel បិទបិទបិទបិទបិទបិទអញ្ចឹងអ្នកទាំងចូល black list គេមេរៀនមួយគឺកុំបង្កើត spam account ច្រើនពេកកុំលួចគេខ្ញុំបាត់សោតហើយអត់ល្អទេកុំលួចនិយាយមែននិយាយក៏មិនយល់យើងនិយាយលួចអាគាត់ស្ដាប់ពេកលក្ខណៈយើងយក content គេមកកែច្នៃហ្នឹងហើយអឺកែច្នៃវាមានច្រើនប្រភេទមួយកែច្នៃទុកលំនាំដើមហ្មងគាត់យល់ទេ លំងដល់មិនជឿនៅអីចឹងអ្នកខ្លះគាត់កែឆ្នៃរបៀបមួយឧទាហរណ៍ថាឥឡូវចុះបងឃើញ channel មួយចំនួនគាត់និយាយពីសាច់រឿងហ្នឹងឧទាហរណ៍គាត់និយាយពីរឿង Hollywood គាត់និយាយពីតាក់ទងរឿង Hollywood គាត់ប៉ុន្តែគាត់សង្ខេបក្នុងន័យគាត់ជាអ្នកនិយាយវិញនិយាយពីក្នុងរឿងហ្នឹងវិញអញ្ចឹងវាមានអារម្មណ៍ថាគាត់យកអាវីដេអូដែលគាត់បានមើលពីរឿងហ្នឹងគាត់ឆ្នៃប្រឌិតទៅជាគាត់សង្ខេបជាសាច់រឿងដែលគាត់និយាយផ្ទាល់ខ្លួនខ្លួនឯងផុសទៅលើហ្នឹងវិញអញ្ចឹងយើងអាចខា creativity មួយគេថាហ្នឹងហើយអូបែបនេះឆ្លាតមែន ហើយ content មកអញ្ចឹងបងតំឃើញនេះបងតែមើលដូចជាមិនសមមិនសមថ្ងៃគាត់មើលហងាយគាត់សង្ខេបរឿងដាក់ចូល channel see that ហើយអ្វីដែលតាក់ទាញគាត់យកអា thumbnail ផុសរឿងតាក់ទាញមកវាយអក្សរខ្មែរតិចមកយ៉ាខ្ញុំមើលដែរតាខ្ញុំនិយាយមែនខ្ញុំមើលដែរអឺហើយរឿងខ្លះមិនបាច់មើលទេគ្រាន់គាត់សង្ខេបហ្នឹងអស់ហើយហ្នឹងហើយអឺ យ៉ានិយាយទៅគឺថាសំខាន់គឺ creativity របស់យើងយើងយករបស់គេខ្លះយើងយក time creativity របស់យើងខ្លះអូខេអញ្ចឹងអាហ្នឹងគឺជាអីដែលគំនិតរបស់បងសៀទៅប្រាប់អ្នកទាំងអស់គ្នាហើយមួយទៀតអីដែលយើងបានរៀនពីបងសៀមុនហ្នឹងគឺថាគុំបង្កើត account spam ច្រើនពេកព្រោះអីអាចត្រូវគេ block យ៉ាគេ blacklist IP តែម្ដងដូចម្ដេចហៅថា blacklist IP មកជួយប្រាប់តិចមកវាដូចចូលជីខ្មៅហ្នឹងនិយាយស្រួលចូលជីខ្មៅចូលជីខ្មៅហេតុគេចាប់ IP ហ្នឹងគេចាប់តាមឯគេកុំព្យូទ័រមើលចា កុំព្យូទ័រយើងមួយមួយមាន IP អូនឯងមិនដែរឃើញគេគេគេដូរ IP ដូរអីណាដោយសារមូលហេតុអញ្ចឹងអឺពេលខ្លះអញ្ចឹងអ្នកអ្នកដែលគាត់បងមិនសូវដឹង MMO ហ្នឹងបងអត់អត់អត់ advance បងអត់ expert ទេក៏ប៉ុន្តែលក្ខណៈនេះថាគេចង់បង្កើត channel ហ្នឹងអញ្ចឹងគេយកតែ IP នៅអាមេរិកវិញ you know like អត់យក IP ខ្មែរទេដោយសារ IP ឥឡូវគេ spam ហើយគេគេគេកាត់យើងចូល blacklist គេហើយអញ្ចឹងទៅបងគិតថាអាពួកអា YouTube ក៏វានៅតែដឹងដែរវាដឹងមែនវាដឹងវានៅតែដឹងអញ្ចឹងបាទតួឯង ដូរ IP មកវានៅតែដឹងណាយេបងគិតថាវានៅតែដឹងយ៉ាង That's why បានឆានអបងអាក្រោយយូបិទយល់អត់ហើយមិនបាច់ទេបើនិយាយទៅបើ turn content បែបអញ្ចឹងគេចអត់រួចទេគឺត្រូវតែមានបញ្ហាហ្មងអត់យូរមុននឹងក្រោយគឺត្រូវតែមានបញ្ហាជាអត់រួចទេចឹងអ្នកតាគ្នាអឺគាត់ចង់ប្រាប់អ្នកគ្នា ថាបើសិនជាយើងចង់ចាប់ផ្ដើមមានគួរធ្វើអ្វីដែលពីខ្លួនឯងថា original content បាទ yes អូខេអញ្ចឹងឥឡូវបកទៅរឿងបងសៀក អឺអត់ដែរបាក់ទឹកចិត្តសោះហ្មងពីរឿងនេះឬក៏ឬក៏អត់ប្រាប់ មើលអត់ទេបងអត់ដែរបាក់ទឹកចិត្តរឿងធ្វើបងបាក់ចិត្តទៅរឿងស្នេហាមួយអូខេឥឡូវយើងនិយាយពីរឿងស្នេហាដែលបងសៀកបាក់ទឹកចិត្តវិញកាលនោះខ្ញុំចាំបានអឺ2018ហើយ2018 2019ខ្ញុំក៏ស្គាល់គាត់ដែរពេលហ្នឹងហេតុអីពេលពេលដែលបាក់ទឹកចិត្តហ្នឹងតើធ្វើម៉េចដើម្បីលើកខ្លួនលើកលើកទឹកចិត្តខ្លួនឯងឡើងវិញតែឈប់កុំដល់ណាពេលដំបូងហេតុអីបានបាក់ទឹកចិត្តបន្ទាប់ពីបែកបាក់ស្នេហាហេតុអីបានមកឲ្យគិតថាស្នេហាហ្នឹងធ្វើឲ្យមកឲ្យបាក់ទឹកចិត្តស្នេហាបាក់ហ្មងធ្វើឲ្យយើងហេតុអីហេតុអីហេតុអី យល់ទេវាល្អពេកឬក៏មិនវាល្អចង់និយាយថាស្នេហាមួយដ៏ស្រស់បំព្រងតែវិញមកវាអាក្រក់ចំក្រោយចោអូបងអាចប្រាប់រីសានៅយើងបែកនិយាយទៅគាត់ថាវាដល់ពេលមួយដែលហៅថាយើងអាចទៅមុខមួយគ្នាបានណាហើយវាសល់លោកសាវរីច្រើនមួយគ្នាហើយជាស្នេហាទីមួយដែលបងស្អិតរមួត I can say វាស្អិតរមួតយើងជួបគ្នាច្រើនយើងញ៉ាំអីមួយគ្នា យើងមើលកុនមួយគ្នាអីចឹងទៅវាមានអនុស្សាវរីយ៍ច្រើនមែនតើបាទហើយតបលើកទី1តទៅចឹងទៅវាភ្លាមភ្លាមយើងពិបាកទទួលយកហើយយើងមានអារម្មណ៍ថា feel down មែនតើគាត់ជាអ្នកដែលលើកទឹកចិត្តយើងធ្វើវីដេអូអីចឹងឡើងតែគាត់អ្នកលើកទឹកចិត្តយើង No no I mean like គាត់ជាអ្នកនៅពីក្រោយជំរុញយើងអា something អីចឹងទៅអូចឹងបានន័យថាពីដំបូងពេលដែលធ្វើវីដេអូ fail fail ចឹងទៅគាត់ក៏លើកទឹកចិត្តយើងថាបងឯងធ្វើទៅបងឯងធ្វើទៀតទៅកុំកនេះទៅយើងចង់និយាយវាមានម្នាក់ ដើម្បីអង្គុយស្ដាប់រឿងអត់ប្រយោជន៍របស់យើងយើងអាចស្រួលចឹងគាត់ម្នាក់ហ្នឹងដែរគាត់ហ្នឹងឯងជាម្នាក់ហ្នឹងដែលស្ដាប់រឿងអត់ប្រយោជន៍របស់យើងដល់ពេលឥឡូវដែរមានណាអត់ប្រយោជន៍មកស្ដាប់រឿងបងហេតុណោះហេតុអីមនុស្សវាកំសត់ស្នែវគេអូនឯងហ្នឹងហើយតែសំខាន់ហេតុអីបានគាត់ចាក់ចេញពីបងឯងណាខ្ញុំចង់អឺវាមានមូលហេតុតខ្លួនអាហ្នឹងចង់ដឹងរឿងគេដល់ហ្នឹងគឺគឺអីគេបងអត់ចេញទេបងអត់និយាយទេតែគាត់ថា អានឹងជាការសម្រេចចិត្តរបស់គាត់ហើយបើសិនជាសួរទៅវិញអត់ការសម្រេចចិត្តហ្នឹងគឺជាការសម្រេចចិត្តរបស់គាត់មិនមែនរបស់បងឯងទេអូខេតោះតទៀតដល់ពេលហើយក៏យាយយើងចែកផ្លូវគ្នាទៅម៉ាត់ទឹកដបោដូចនិយាយទៅអូនឯងដែលឃើញថាអូនឯងធ្លាប់តតបាល់រាល់ថ្ងៃអូនឯងដែលអូនឯងគ្រាន់តែសាយប៉ັບធប់លេងបាល់ហ្មងអាហា you will feel like hell hell ហ្មងចែចោះមានបោះបង់កាលនោះមានបោះបង់កំណត់ថាអញជប់ធ្វើវីដេអូអត់មានតាក់ពនគ្នាទេ អត់ទេហ៎កាន់តែធ្វើថែមបុកធ្វើថែមចង់ឈ្នះ I challenge ហ្មងនិយាយទៅបងដោយសារពេលហ្នឹងយេបើសិនជាបងអត់មានវីដេអូធ្វើទេបងអត់មានចង់និយាយថាបងអាចកាត់ចិត្តបានទេដោយសារអានេះ tip មួយ នៅពេលដែលអ្នកអរគ្នាខូចចិត្តឬមួយក៏ឬស្នេហាយើងនិយាយស្រួល make yourself busy កាន់តែ busy កាន់តែល្អយើងអត់សូវមានពេលទៅគិតរឿងស្នេហាច្រើនភ្លេចអីតមកអាទិត្យនេះភ្លេចឆឹងអត់ទៅអង្គុយទៅធ្វើវីដេអូធ្វើវីដេអូធ្វើវីដេអូ like game ធ្វើ like game ធ្វើ like game ធ្វើ អឺហើយដល់ពេលមានពេលណាទៅខូចចិត្តលោកព្រះអូខេបាត់ឆឹងកាត់ចិត្តលឿនម៉េះអូបងលឿនជុំម្នាក់មនុស្សផងម្នាក់ទៀតអ្នកចាំនេះបានយូរមនុស្សផងម្នាក់នេះអីក៏សាហាវយើងចង់និយាយអូនឯងពីឥឡូវទៀតហើយយើងពេលដែលយើងខូចចិត្តហ្នឹងវា100%ហ្នឹងហើយខ្ញុំធ្លាប់ជឿចិត្ត after after a week វាសល់តែ30% something ឯង you know it's not 100%អស់ហ្មងឯងបងចង់និយាយអញ្ចឹងក៏ប៉ុន្តែវាចោះច្រើនដោយសារមូលហេតុអីយើងចាប់ដើម ធ្វើខ្លួនយើងរវល់ហើយយើងចង់បង្ហាញប្រាប់គាត់ថាអឺយើងមានអ្វីដែលនិយាយទៅម៉េចមានអ្វីដែលដែលបង្ហាញទៅគាត់ឲ្យគាត់ស្ដាយយើង sometimes ចុយនិយាយស្ដាយហ្នឹងត្រូវមានអារម្មណ៍ចឹងមានអារម្មណ៍ថា like ធ្វើមិនឲ្យឲ្យលយជាងពីមុនលយជាងពីមុនអឺស្រឡាញ់ខ្លួនឯងច្រើនជាងមុនហ្នឹងហើយខំប្រឹងធ្វើវីដេអូជាងមុន តែចង់សួរថាពេលដែលបែកបាក់ស្នេហាអញ្ចឹងធ្វើមិនបានឈីអាប់ខ្លួនឯងបានពេលដំបូងចេះលើកទឹកចិត្តខ្លួនឯងឲ្យច្រើនពីព្រោះអីខ្លួនឯងធម្មតាមាន tip ទេមាន tip អីខ្លះក្រៅពី make yourself busy ធ្វើមិនបានលើកទឹកចិត្តខ្លួនឯងបានតែព្រោះពេលពេលហ្នឹងគឺថានៅក្នុងបណ្ដាញសង្គមគឺអត់បើអត់ដឹងគឺអត់ដឹងថាមកសៀបបែកបាក់ស្នេហាពេលនោះខ្ញុំក៏អត់ដឹងដែរដល់ខ្ញុំជួបបងឯងផ្ទាល់បានខ្ញុំនឹងថាអូហើយខ្ញុំនិយាយលេងមួយម៉ែបងឯងយល់ហ៎មនុស្សក្នុងវីដេអូចង់ឲ្យអ្នកនរនេះសុបាយចិត្ត អាហាអ្នកនេះមើលសុបាយចិត្តខ្ញុំក៏សុបាយចិត្តដូចគ្នាក៏ប៉ុន្តែធៀបប៉ាត់ខាងក្រៅវា not really the same ចង់មានអីចឹងណាអ្នកនេះឃើញខ្ញុំសាយសុបាយឡាឡាឡាមិនច្បាស់ថាខ្ញុំនៅក្រៅខ្ញុំអត់ខ្ញុំខ្ញុំសុបាយចិត្តដែររហូតណាវាអត់ច្បាស់អញ្ចឹងចាប់ពេលដែលពិបាកចិត្តបរហាញប្រាប់ណាគេអញ្ចឹងមិនថាឥឡូវវាអត់មានណាគេនិយាយប្រាប់យល់អត់ចាំមិនប្រាប់មកហេងហ្នឹងអូយប្រុសប្រុសវាអត់ចូលគ្នាហ្មងជិញបងមកនិយាយអត់មនុស្សប្រុសម្នាក់នេះត្រូវការតែមនុស្សស្រីទេបាទ មែនណាអារម្មណ៍ពីរផ្សេងគ្នានិយាយទូរស័ព្ទមួយមនុស្សផោះអាឡូឯណាអឺឲ្យផឹកស៊ីឯអឺអូខេអូខេចាប់រឿងដល់មួយស្រីអាឡូធ្វើអីញ៉ាំហើយនៅ You see the different វាអញ្ចឹងហើយធៀបបាត់គឺអញ្ចឹងមនុស្សផោះត្រូវការមនុស្សស្រីដែលស្វែងថាមនុស្សស្រីដែលគាត់ជាចំណែកមួយដែលធ្វើឲ្យមនុស្សផោះជោគជ័យសំបានជីវិតអាពីពីពីអសាមទេងអីចឹងទៅ យេនិយាយទៅនៅពីក្រោយក្នុង The Strong Man Always Woman អឺគឺតែងតែមានមនុស្សស្រីដល់ខាងក្រោយចុះឥឡូវជោគជ័យនឹងមានមនុស្សស្រីនៅក្រោយក្នុងអូនិយាយទៅបងអឺបងនិយាយត្រង់បងអត់ជោគជ័យទេបងនិយាយត្រង់ដោយសារបងអត់កំណត់ភាពជោគជ័យរបស់បងទេភាពជោគជ័យបងបើសិនជាបងដល់ការជោគជ័យបង បងអត់ទៅមុខទៀតទេអញ្ចឹងបងអត់កំណត់ភាពជោគជ័យបងទេបងគ្រាន់តែកំណត់គោលដៅជីវិតរបស់បងបងចង់បានអីគេពេលគេថា អនាគតចង់និយាយថាជីវិតចុងក្រោយរបស់យើងចង់បានអីគេចង់បានអីគេអាចប្រាប់បានដឹកដៃប្រពន្ធដើរលេងជុំវិញពិភពលោកយោ that's my dream ហើយតើបានប៉ុណ្ណឹងហើយមួយខែគេថា passive income បានដែលយើងបានលុយអូតូម៉ាទិកហ្មងតែ3000ដុល្លារ something មួយខែបងដើរលេងបងអត់ខ្វល់បងឈៀបងអីចឹងទៅអាហ្នឹងអាហ្នឹងជីវិតដែលយើងចង់បានចុងក្រោយនៃអវសានជីវិតយើងចុះគាត់ថាថ្ងៃអនាគតទៅនឹងនៅនៅបន្តការធ្វើវីដេអូទៀតអត់ធ្វើ និយាយទៅបងចង់ content ខ្លួនឯងដឹងដឹងក្នុងចិត្តបងចង់ content អីបងចង់ content មួយ មួយពុនបងដើរលេងហ្មងថា content បែបអញ្ចឹងហ្មងហើយ travel អូជាតិឯងវាទៀតបងហេងលែងបានដើរមួយស៊ីអើយគេនាំតែប៉ុនគេដើរទេគេតានេះហ្នឹងតាទីទៀតវៃទីចុះបងបងបងហេងរត់បានគួកិនមិនទៅគេមានហើយនៅតែយើងនេះតាអីហើយចុះបងឯងកាន់តែមិនរត់ដែរបងវារត់ដែរតែវាអត់មានអត់មាន អូខេអញ្ចឹងឥឡូវយើងនិយាយដល់រឿងបែកបាក់ស្នេហាអញ្ចឹងសួរសួរសំណួរមួយទៀតហ្មងណាចង់នឹងថាអឺពេលដែលបងឯងនៅ សិក្សាបងឯងគិតថាគួរមានស្នេហាអត់សិក្សាមានបានក៏តែខ្ញុំយកស្នេហាដាក់មុខមានពុកម៉ែបង ជាបត់ឧទាហរណ៍ជាក់ស្ដែងបាទអានោះរៀនទី12រៀនបកាយហ្មងនោះណាមើលបាទបងគ្រាន់តែមានសង្សារពឹបម៉ែលេងមករៀនគួរប្រហើយ គាត់អាចគិតមើលមើលអាហ្នឹងវាប៉ះពាល់ដល់ស្នេហាប៉ះពាល់ដល់ការសិក្សារបស់យើងអញ្ចឹងបានន័យថាស្នេហានិងការសិក្សាត្រូវ balance គ្នាច្បាស់មិនមែនអូនឯងថាបានស្នេហាពឹបមួយថ្ងៃទៅយប់អង្គុយនិយាយទូរស័ព្ទមួយគ្នា no ធ្វើចឹងអត់កើតទេធ្វើចឹងអូនឯងមានពេលណារៀនមានពេលណាទៅរៀនគួរមានពេលណាដើម្បីរៀនខ្លួនឯងខ្លួនឯងអត់មានពេលទេអញ្ចឹងអូនឯងច្បាស់ជាចង់និយាយជោគជ័យរឿងស្នេហាតែបរាជ័យរឿងក្នុងជីវិត អាហ្នឹងគឺគឺរឿងមួយស្ដែងហ្មងបាទអញ្ចឹងណាហើយបើបានសង្សារល្អសង្សារចឹងណាអូមួយឯងកុំនិយាយទូរស័ព្ទច្រើនមួយឯងគួររៀនគួរអីខ្លះបានសង្សារចឹងល្អតែបើសង្សារខ្លះអត់ទេ you have to spend time on me យប់ត្រូវជូនអូនដល់លេងអឺចឹងហ่าតែក្លឹបអាសានទិញអីចឹងទៅហើយអូនឯងមានពេលណាសម្រាប់ខ្លួនឯងអត់មានហើយអត់មានពេលសម្រាប់ខ្លួនឯងហើយអត់មានលុយហើយយើងគាត់គិតថាអើយអញយប់នេះជូនសង្សារអញទៅណាមួយថ្ងៃមកគិតទៅរឿងហ្នឹងអឺ something like that and then វាវាជាចំណែកមួយដែលធ្វើឲ្យប៉ះពាល់ដល់ការងារយើងដូចគ្នាបាទអញ្ចឹងណាអូខេឥឡូវចង់សួរមួយទៀតមួយទៀតចោះហងឯហ្នឹងចង់បានសង្សារអត់ចោះអេចង់ចង់ដែរចង់ឲ្យមានអ្នកស្ដាប់រឿងយើងណារឿងអត់ប្រយោជន៍ផងយើងណាតែបើសិនជាបងសៀកមានតែបងសៀកអាចនឹងធ្វើជា private love ឬក៏ public not sure មិនបងបងអឺបង prefer public ច្រើន អូអ and then យូម៉ៃអូនឯងច្បាស់ជាសួរបង ថាចុះបើបងឯងមានសង្សារ public បងឯងថតមួយស្រីៗវាកើតហ្នឹងហើយ that's the point អឺនិយាយទៅចំពោះបងបង prefer គេថាស្នេហាមួយដែល public អត់ចង់បាន private ទេបើសិនជា public ខាងស្រីក៏គេមានអារម្មណ៍ថាយើងស្រឡាញ់គេប្រកបដែរត្រឹមត្រូវតែ បើយើង private គេច្បាស់ថាអានេះគិតអញលេងសើចត្រឹមត្រូវត្រឹមត្រូវ something that អញ្ចឹងថាហើយស្នេហាយើងមិនចេះទៅរើបានទេឧទាហរណ៍ឥឡូវយើង ត្រូវវឹមពឹបស្អែកបែកគ្នាអា yeah you see ហើយ online public sorry public and then people ពេលខ្លះឧទាហរណ៍ឥឡូវខាងស្រីក៏អ្នកសុំបាយយើងខាងស្រីហើយគេអត់ដែរខាងនេះគេជុកគេចោតតែប្រផងចោតតែផងអូអានេះ free ណាស់តាវ៉ាណា something like that ខ្ញុំនិយាយមែនខ្ញុំនិយាយមែនរឿងហ្នឹងគឺវាជារឿងប៉ັດនិយាយទៅគឺថាប្រព័ន្ធនៅស្រុកយើងចាំតែខុសហ្មងទោះបីជាម្នាក់ស្រីហ្នឹងអ្នក cheat on យើង ម្នាក់ស្រីហ្នឹងអ្នកធ្វើបាបយើងក៏ភាកច្រើនកំហុសធ្លាក់មកលើយើងដែរ ខ្សែខាងខ្ញុំនេះវាវាធ្លាប់ជួបបទពិសោធន៍ចឹងហ្នឹងហើយយើងសិតតែអ្នកដែលធ្លាប់ជួបបទពិសោធន៍តែតែតែយើងមិនទៅបន្ទោសឲ្យខាងស្រីទេពេលខ្លះត្រូវយើងក៏បន្ទោសដែរតែគាត់ថាហេតុអីបានមហាជនគេវាយតម្លៃទៅលើប្រព្រឹត្តហ្នឹងគេពិបាកដែរពេលខ្លះយើងចេះអឺអាហ្នឹងយើងនិយាយមិនស្រួលទេខ្ញុំខ្ញុំធ្លាប់មានសង្សារមួយបាយគ្នាពីខ្ញុំដោយសារតែមិត្តភក្តិគេនិយាយមិត្តភក្តិគេនិយាយថា toxic បើយើងកុំហើយកុំឲ្យកុំឲ្យស្លាញ់ម្នាក់ប្រុសហ្នឹងបើស្លាញ់ខ្ញុំ គេឈប់ញ៉ែហោមិត្តភ័ក្ដិហ្នឹងហើយហើយអាហ្នឹងយើងកុំគិតអូនឯងដោយសារអ្វីហ្នឹងវាតាំងចំនួនយើងក្មេងៗឥឡូវឥឡូវវាលេងមានអញ្ចឹងទៀតហើយចង់និយាយមែនខ្ញុំគិតថានៅតែមានទេខ្ញុំគិតថានៅតែមានខ្ញុំគិតថានៅតែមាន ការសម្រេចចិត្តរបស់មនុស្សម្នាក់បងអត់ចង់ឧទាហរណ៍ឥឡូវការសម្រេចចិត្តរបស់បងបងចង់ឲ្យណាគេ influence អាការសម្រេចចិត្តរបស់បងហ្នឹង right អឺអញ្ចឹងឧទាហរណ៍ថាបងតែតែឈប់ខ្ញុំនៅរងឯហ្នឹងខ្ញុំនៅធ្វើអត់បានពេលខ្លះនៅមាន influence ពីគេមកដែរអញ្ចឹងធម្មតាអូនឯងឥឡូវឆែបងចង់សម្រេចម្នាក់ហ្នឹង ណាណាគេមកអង្គុយភ្លុំជីកឯងអ្នកហ្នឹងអត់ល្អទេ you might feel bad ស្អប់ផុតអូនឯង feel bad ទោះជាអូនឯងអត់ចូលចិត្តអ្នកនិយាយប្រាប់យើងក៏តែអូនឯងច្បាស់ជាអារម្មណ៍ហ្នឹងឯងមានអារម្មណ៍ថាវាត្រូវតែអត់ល្អវាត្រូវតែអញ្ចឹងឯងដល់ពេលអូនឯងអារម្មណ៍អត់ល្អមិនអូនឯងមិនទៅសើបហ្នឹងឯងអូនឯងអញ្ចឹងអត់អ្នកហ្នឹងអញ្ចឹងអត់វាអញ្ចឹងហ្នឹងឯងតែបើល្អបាច់មក talk shit about គេទេគេសម្រាប់ចិត្តខ្លួនគេទៅអូខេគេរើសត្រូវខុសជារឿងរបស់គេទៅ ចាហ្នឹងហើយខ្ញុំក៏គោរពការសម្រេចចិត្តរបស់គេខ្ញុំក៏ចាក់ចេញទៅយើងមិនបាច់ទៅតោងគេញ៉ៃញ៉ៃច្រើនអូខេអញ្ចឹងយ៉ាថ្ងៃហ្នឹងក៏អរគុណមកសៀកដែរយើងនិយាយគ្នារៀងច្រើនដែរអញ្ចឹងអរគុណមែនតើថ្ងៃហ្នឹងខ្ញុំបានរៀនពីមកសៀកគឺ MMO make money online អញ្ចឹងអ្នកទាំងអស់គ្នាកុំឈាមបង្កើត account ដែលអឺ MO ហ្នឹងវាមិនមែនវាមិនមែនសំខាន់តែលើបងបងចង់ចែកកុំឲ្យប៉ះពាល់ដល់ហ្នឹងហើយហ្នឹងហើយហ្នឹងហើយមកអាចអាចជួយ clarify កន្លែងហ្នឹងតិច MO make money online ហ្នឹងវាមានច្រើនតែវាមានមួយក្នុងន័យល្អមួយក្នុងន័យអាក្រក់មួយអត់ទេដូចដូចយើងចឹងដូចបងសៀកខ្ញុំខ្ញុំយល់ន័យរបស់បងសៀកគឺដល់សុំដល់បងប្អូនដែលគាត់ធ្វើ MMO គុំគុំប្រកាន់ប៉ុន្តែយើងនិយាយថាអ្នកដែលធ្វើ MMO ដែលគាត់តែងតែយកវីដេអូរបស់គេដែលមិនមែនជាកម្មសិទ្ធិរបស់គាត់អឺ ចោលការមកឲ្យធ្វើហ្នឹងធ្វើវីដេអូរបៀបមិនយកវីដេអូរបស់ណាចាវីដេអូពេលហ្នឹងបងយកវីដេអូរបស់អត់ទេសមកយេយើងឆ្នៃយើងយកមកកាត់តកាត់អីផុសឡើងវិញដើម្បីឲ្យលុយរយអីចឹងទៅហ្នឹងហើយក៏ប៉ុន្តែរកបានតែមហឹកហ្នឹងទេមហឹករយរលេងបានហើយក៏ប៉ុន្តែ MO មហឹកយើងក្រោយតាមពិតយើងក៏ MO ដែរណាអូនចង់និយាយថាអាយចោលអូនឯងធ្វើ YouTube ក៏លុយហ្នឹង Make money online អញ្ចឹងអត់ចង់ឲ្យពួកគាត់យល់ច្រឡំគេលោប៉ះពាល់ដល់ពួកគាត់ខ្ញុំអត់អត់និយាយហើយអត់ណាខ្ញុំនិយាយហើយ អឺខ្ញុំសំដៅតាអ្នកដែលគាត់យកវីដេអូពីគេយកយកវីដេអូរបស់គេមកផុសហ្នឹងហើយខ្ញុំក៏គិតខ្ញុំក៏មានអារម្មណ៍ដូចគ្នា ពេលដែលគេយកវីដេអូខ្ញុំយកទៅផុស re-upload វីដេអូយើងទោះបីជាមួយផាត10នាទី20នាទីក៏ដោយឬអច្រឡំ10មួយផាត10នាទី5នាទីក៏ដោយ3នាទីក៏ដោយពេលខ្លះពេលដែលគាត់បានមកប្រាប់យើងមុនគឺយើងមានអារម្មណ៍ថាយើងអត់ feel bad យើងអត់សប្បាយចិត្តទេអញ្ចឹងញ៉ាឈាមគេហ្នឹងហើយញ៉ាឈាមគេធ្វើដូចតែការធ្វើវីដេអូការធ្វើការធ្វើវីដេអូច្រៀងរបស់ Debrao ហើយដល់ពេលនាំគ្នាយកចម្រៀង ងយកតែផុសតអត់មានសុំអត់មានអីចឹងពេលខ្លះមានអារម្មណ៍ថា feel bad មែនតើជឿបងឡើយអាអ្នកយកគេមិនដែលមកសុំយើងទេហ្នឹងហើយគេមិនមានចិត្តក្លាហានគេដាក់ចិត្តទៅយកឯណាណាមកក្លាហានសុំណៃថាអូបងខ្ញុំសុំវីដេអូយកទៅផុស Yeah បើយើងយើងយើងយកវីដេអូរបស់គេយើងដាក់ credit ដល់គេទៅឃើញហ្នឹងហើយហ្នឹងហើយសាំទីទៅម្ចាស់គេចូលទៅឃើញក៏គេសុវ័យចិត្តដែរចង់ឲ្យគេគេមុន report ដែរគេច្បាស់ចូលមើលវីដេអូហ្នឹងគេឃើញថាចុះអានេះល្អមែនអានេះលោវីដេអូអញចេះដាក់ credit អញអានេះបែរ report ហ្នឹងហើយហ្នឹងហើយអារម្មណ៍ អាហ្នឹងអារម្មណ៍ហើយខ្ញុំជឿជាក់ថា100បើថាគាត់ចង់យកវីដេអូរបស់យើងឯងគាត់មកអង្គុយសុំយើងវាគ្មានអាណាមកសុំយើងទេគាត់សុំយើងទេអាណាមកគេចង់យកវីដេអូយើងគេមិនសុំយើងទេអូខេអញ្ចឹងអញ្ចឹងអ្នកទាំងអស់គ្នា បាន learn ពីរឿង MMO ប៉ុន្តែដោយមិនស្របច្បាប់ គឺធ្វើយកវីដេអូរបស់គេដែលមិនមែនជារបស់ខ្លួនឯងយកមកវាច្រើនណាវាមិនមែនតា YouTube វាអាចនឹងមានទៅលើ website website affiliate ហ្នឹងហើយអូខ្ញុំអត់សូវដឹងរឿងអត់មងោហ្នឹងទេដោយសារតែពេលដំបូងខ្ញុំធ្វើ YouTube ក៏ខ្ញុំដែរនឹកឃើញថា YouTube បានលុយដែរខ្ញុំអត់អត់ដឹងសោះហ្មងអត់ដឹងរឿងមូលដ្ឋានដឹងអីទាំងអស់អូខេអញ្ចឹងយើងអាចហ៊ានពីគាត់ពីរឿង MMO អញ្ចឹងអ្នកនរគ្នាកុំបង្កើត account spam កុំយក video របស់គេយកមកផុសព្រោះវាមិនជួយឲ្យយើងរីកចម្រើនបានទេត្រូវទេអត់យូរវាមិនថាវាមិននេះទេតែគ្រាន់តែថាខ្ញុំគិតថាតែតិចទៀតហ្នឹងដូចវាមាន AI វាមាន AI ហើយហ្នឹងតែឥឡូវឥឡូវ MMO យើងស្រុកខ្មែរឥឡូវអត់ អត់មានទេអត់កម្រមានអ្នកយកវីដេអូគេមកផុសបាទពីច្រើនគឺគាត់ទៅតាមមុន100%យើងអាចថា80 ឥឡូវសល់តែ30 20អស់ហើយហ្នឹងហើយច្រើនផងហ្នឹងហើយហ្នឹងហើយយ៉ាអូខេហើយមួយទៀតដែលខ្ញុំរៀនពីគាត់ហ្នឹងគឺថាពេលដែលយើងបង្កើត account spam ច្រើនពេកអឺគេនឹងចាប់ IP របស់យើងបានហើយគេនឹង blacklist គេណែ blacklist យើងធ្លាក់ចូល blacklist ហើយអញ្ចឹងពេលយើងធ្វើអញ្ចឹងយូរទៅវាធ្វើឲ្យដោយថាប្រទេសយើងខ្លាចជា blacklist មួយបោះបោះបោះសក់គេដែរអញ្ចឹងយើងអត់លើកទឹកចិត្តទេបើសិនជាចង់ធ្វើ video អីយើងគួរតែបង្កើត content ខ្លួនឯងដូចឬក៏ដូចបង្សៀកយក content របស់គេយកមកកែច្នៃឡើងវិញដើម្បីយើង ធ្វើអីមួយដែលយកយើង inspire តាមគេប៉ុន្តែយើងមិន100%ទៅតាមគេយល់អត់ហ្នឹងហើយអឺយ៉ាខ្ញុំខ្ញុំស្រឡាញ់ហើយហើយអីដែលមួយទៀតគឺអ្នកទាំងអស់គ្នាត្រូវតែធ្វើអីដែលចេញពីចិត្តអ្នកទាំងអស់គ្នាជាជាងធ្វើអីតែតាម trends អាហ្នឹងអីអីដែលខ្ញុំគិតហេចិត្តបុក trend បាទចិត្តបុក trend ហ្នឹងល្អ trend អាហ្នឹងល្អហ្មងចាំមានអីទៀតទេដែលថ្ងៃហ្នឹងយើងនិយាយគេអូយ៉ាហ្នឹងហើយបែកបាក់ស្នេហាកុំចេញ make yourself busy and កុំផ្ដោតលើស្នេហាច្រើនពេកយើងត្រូវតែមាន balance ហ្នឹងហើយបាទមានអីបន្ថែមទៀតទេបងដូចជាអស់មុននឹងបញ្ចប់អត់ទេបងអត់មានអីទេអរគុណសម្រាប់ការតាមដានហើយជូនពោ podcast បន្លេងឲ្យកាន់តែគេថាធំធេងរីករាយបានអរគុណអរគុណហ្នឹងហើយចូលមកច្រើនច្រើនចូលចូលអញ្ចឹងអ្នកទាំងអស់គ្នាអាចស្ដាប់ podcast នេះនៅលើ Google Podcast Apple Podcast និង Anchor.fm/bunleng live ហើយនៅ platform podcast ជាច្រើនទៀតហើយអរគុណមកសៀកដូចគ្នាដែលបានចំណាយពេលចិត្ត1ម៉ោង1ម៉ោងជាងដឹងអត់ដឹងទេអត់បានមើលម៉ោង ទេហ្នឹងហើយដែលមកនិយាយគ្នាចែកម្លែកហើយសង្ឃឹមថានឹងបានជួបបងសៀកនៅក្នុង podcast លើកក្រោយទៀត Yes love you បង thank you and ជួបគ្នានៅវីដេអូក្រោយទៀត bye bye